រិយមិត្តទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនាការផ្សាយបន្តផ្ទាល់តាមរយៈ Facebook Page របស់រាជរដ្ឋាភិបាលកម្ពុជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវនៃរាជរដ្ឋាភិបាលកម្ពុជានិង Facebook Page របស់អាយដាមបណ្ឌិតសភាចាសុកទូជាទីគោរពនិងជាទីមេត្រីខណៈពេលនេះដែរយើងវិលមកជួប គ្នាទៀតហើយតាមការសន្យានៅក្នុងកម្មវិធីលើកមុនពេលនេះទស្សនិកជនសិស្សនិស្សិតទាំងអស់កំពុងតែតាមដានទស្សនានិងស្ដាប់កិច្ចពិភាក្សាទុកមូលវគ្គទី5ដែលនឹងពិភាក្សាបន្ត លើប្រធានបទសារៈសំខាន់នៃការសិក្សាមុខជំនាញសម្រាប់ថ្នាក់ក្រោយបរិញ្ញាបត្រនៅរាជមន្ត្រីសភាកម្ពុជាដោយឡែកកម្មវិធីព្រឹកនេះយើងនឹងពិភាក្សាលើ4មុខវិជ្ជាបន្ថែមទៀតដែលមានវាគ្មិនចំនួន4រូបផ្ដល់កិត្តិយសអញ្ជើញចូលរួម ទី1អាយដាមបណ្ឌិតសភាចាតិចសំណាងអាយដាមគឺជាប្រធានមុខជំនាញតែងលម្អទី2អាយដាមបណ្ឌិតនុតសម្បត្តិប្រធានមុខជំនាញវិទ្យាសាស្ត្រសុខាភិបាល និងទី3គឺលោកបណ្ឌិតសួនសុធឿនប្រធាន មុខជំនាញកសិកម្មនិងអភិវឌ្ឍជនបទនិងវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រសត្វចា៎និងទី4ឯកឧត្តមបណ្ឌិតឈិតវណ្ណរិទ្ធប្រធានជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យាដូច្នេះគណៈពេលនេះដែរដើម្បីកុំឲ្យខាតពេលយូរនេះខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញទស្សនិកជនទាំងអស់មកជួបជាមួយវាគ្មិនទាំង4រូបរបស់យើងចា៎សូមគោរពចា៎សូមគោរពចា៎ចា៎នេះខ្ញុំសូមគោរពជំរាបសួរឯកឧត្តម និងលោកគ្រូលោកគ្រូចាអឺនៅខណៈពេលនេះដែរទស្សនិកជនរបស់យើងកំពុងតែទស្សនាតាមការ live Facebook 45 Facebook page ដែលផ្សាយចេញទៅចាដូច្នេះនេះខ្ញុំសូមអនុញ្ញាតគ្រប់អញ្ជើញឯកឧត្តមក៏ដូចជាលោកគ្រូគ្រូណែនាំខ្លួនជូនដល់ទស្សនិកជនរបស់យើងតើឯកឧត្តមអញ្ជើញមកពីស្ថាប័នណាហើយអឺ កម្រិតការបញ្ចប់កម្រិតសិក្សានៅកម្រិតណាដូច្នេះនេះខ្ញុំសូមជូនទៅអាយដាមដិតសុភាចាសេចសំណាងមុនចាសូមគ្រប់ទេបាទសូមអរគុណសូមដោះម៉ាស់សួននិយាយបាទខ្ញុំបាទឈ្មោះតិចសំណាងខ្ញុំធ្វើការ នៅទីស្តីការគណៈរដ្ឋមន្ត្រីហើយសប្តាហ៍ថ្ងៃនេះវាតំណាក់តំណងជាមួយរៀបដិតសភានឹងគឺខ្សែបណ្ដោយអញ្ចឹងអឺខ្ញុំសូម រៀបរាប់អំពីជីវប្រវត្តិខ្ញុំបន្តិចគឺខ្ញុំមានដើមកំណើតសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួនទី1ក្នុងឆ្នាំ1980បាទហើយបានបញ្ចប់ការសិក្សាទៅបន្តនៅសហភាពសូវៀតអតីតសហភាពសូវៀតនោះឆ្នាំ1987ចប់មកវិញមកឆ្នាំ1999 អញ្ចឹងអ្វីដែលខ្ញុំទទួលបាននៅសហភាពសូវៀតនោះគឺបានសញ្ញាបត្រ4ទី1 Bachelor ខាងផ្នែកសង្ហារឹមទី2 Master ខាងផ្នែក Design Interior ទី3គឺ PhD Doctor of Philosophy ហ្នឹងខាងផ្នែកតតែងល្អហ្នឹងនៅសហភាពសូវៀតដែរហើយទី4គឺសញ្ញាបត្របណ្ឌិតរដ្ឋគឺសញ្ញាបត្រដែលចុងក្រោយគេដែលខ្ញុំបានទទួលបាននៅជោគជ័យហើយ ក្រោយពីការទទួលបានសញ្ញាបត្រទាំង4នេះ វាអស់ថ្នាក់រៀនអញ្ចឹងវាអត់មានរៀនទៀតទេនៅលើពិភពលោកវាជាទូទៅ គេរៀនត្រឹម3បាទទាំង PhD គេហៅ General ហ្នឹងវា high class ហើយ high level តែដល់ឡែកនៅសហភាពសូវៀតគាត់នៅរក្សាកម្រិតទី4គាត់នឹងនៅមានប៉ុន្តែ ដល់អ្នកព្យាយាមព្រោះត្រូវការចំណាយពេលនិងថវិកាច្រើនបាទ ហើយមានលក្ខខណ្ឌគេក៏ច្រើនដែរអញ្ចឹងក្រោយពីបានបញ្ចប់មកខ្ញុំមកត្រឡប់មកមេតុប្រទេសវិញគឺខ្ញុំបានចូលបម្រើការងារនៅទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ2000បាទចាប់ផ្ដើមចូលក្របខ័ណ្ឌឆ្នាំ2000បាទហើយខ្ញុំ ដំបូងនោះគឺបានទៅបង្កើតអឺជំនាញរបស់ខ្ញុំហ្នឹងផ្នែកស្ថាបត្យកម្មហ្នឹងមហាវិទ្យាល័យស្ថាបត្យកម្មនៅសាកលវិទ្យាល័យ Norton បាទមុនគេបង្អស់ហើយបង្កើតអឺផ្នែកស្ថាបត្យកម្មហ្នឹងនៅសាកលវិទ្យាល័យ Norton បាទ ពីឆ្នាំ2003ដល់ឆ្នាំ2005ហើយបន្ទាប់មកទៀតខ្ញុំបានអឺទទួលការងារនៅទីស្តីការគណៈរដ្ឋមន្ត្រីបានតែងតាំងខ្ញុំជាអគ្គលេខាធិការគណៈកម្មាធិការទទួលស្គាល់គុណភាពអរំនៃកម្ពុជាបាទពី2003ដល់2011បាទហើយខ្ញុំបានធ្វើការងារអប់រំនោះបានទទួលបានលទ្ធផលល្អបាទជាទីគាប់ចិត្តដែលឲ្យ ប្រទេសកម្ពុជាយើងនឹងមានស្មើមុខស្មើមាត់ជាមួយប្រទេសដទៃហើយនឹងអាចខ្ពស់ជាងគេដោយសារយើងបានចូលជាសមាជិកពេញសិទ្ធិនៃការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជាបាទអញ្ចឹងអ្វីដែលខ្ញុំប្រឡូកនៅក្នុងសង្គមជួយរដ្ឋាភិបាលគឺអឺខ្ញុំមានមោទនភាពថាលទ្ធផលសមិទ្ធផលអ្វីៗដែលខ្ញុំបានចូលរួមនោះគឺបានជោគជ័យល្អច្រើនហើយទន្ទឹមនឹងនេះ ឥឡូវនេះខ្ញុំបានជាទីប្រឹក្សារដ្ឋាភិបាលដោយសារយើងមានវ័យចំណាស់ចាស់ទីហើយហើយបទពិសោធន៍យើងក៏ច្រើនរដ្ឋាភិបាលក៏បានអឺឲ្យយើងឡើងមកទីប្រឹក្សារដ្ឋាភិបាល ជួយកិច្ចការខាងក្រមក្រម ជាអវាទដល់អ្នកជំនាញខាងក្រមនឹងជួយបំភ្លឺផ្លូវហើយនឹងជួយចង្អល់បង្ហាញមួយចំនួនដែលពាក់ព័ន្ធនឹងជំនាញរបស់យើងនិងបទពិសោធន៍របស់យើងអញ្ចឹងសប្តាហ៍ថ្ងៃនេះខ្ញុំធ្វើការនៅទីស្តីការគណៈរដ្ឋមន្ត្រីហើយ មានតំណែងតំណងជាមួយរៀបដិទ្ធិភាជាមួយក្រមរក្សាជាតិភាសាខ្មែរបាទហើយនឹងជាប្រធានគណៈកម្មការបច្ចេកទេសអសរសាស្ត្រនៅក្នុងក្រមរក្សាជាតិភាសាខ្មែរហើយឥឡូវនេះខ្ញុំគិតថាក្នុងការចូលរួមចំណែកនេះយើងបើកផ្នែកជំនាញរបស់យើងនឹងជួយឲ្យបណ្ដោះបណ្ដាលនៅរៀបដិទ្ធិភា ដើម្បីឲ្យវាកាន់តែមានភាពត្រចះត្រចង់តទៅទៀតអ្វីអ្វីដែលយើង បានរៀនសូត្រពីបរទេសមកហ្នឹង យើងចង់មកជួយនៅរៀបរដ្ឋសភាហើយក៏ផ្សព្វផ្សាយទូទាំងប្រទេសឲ្យប្រជាពលរដ្ឋនិងបងប្អូន កូនចៅនិស្សិត យើងហ្នឹងគាត់បានទទួលចំណេះដឹងពីអ្វីដែលយើងបានទទួលពីខាងក្រៅជាតំណាង ជាតិមួយដែលបានយើងទៅយកពីខាងក្រៅមកនេះយើងផ្សព្វផ្សាយដើម្បីឲ្យជាតិយើងនឹងស្មើមុខស្មើមាត់ជាមួយនឹងគេអញ្ចឹងថ្ងៃនេះខ្ញុំសូមណែនាំខ្លួនប៉ុណ្ណឹងសិនបាទចាសូមគោរពអរគុណអាយដាមចាអឺ មិញអាយដាមបានបង្ហើបហើយហើយគឺថាមានជំនាញមួយដែលអត់អាយដាមជាប្រធានមុខជំនាញនៅរាជរដ្ឋាភិបាលកម្ពុជារបស់យើងនេះចាហើយបន្តិចទៀតហ្នឹងនាងខ្ញុំនឹងជម្រាបសួរបន្តឲ្យអត់ទុកទេចាពីព្រោះខ្ញុំក៏ចង់ដឹងហើយទស្សនិកជនទាំងអស់ក៏ចង់ដឹងដែរថាមុខជំនាញហ្នឹងយ៉ាងម៉េចយ៉ាងម៉ាបន្តទៀតចាអញ្ចឹងជាបន្តនាងខ្ញុំសូមអនុញ្ញាតក្រុមជើញអាយដាមបណ្ឌិតនុតសម្បត្តិចាសូមអាយដាមណែនាំខ្លួនជូនដល់ទស្សនិកជនរបស់យើងចា បាទសូមជម្រាបសួរទស្សនិកជនទាំងអស់ដែលបានតាមដាននៅ Facebook Page នៃការ live ព្រឹកនេះយើងធ្វើជុំទី4បាទស្ដីអំពីជុំទី5ជុំទី5ទីពីការសិក្សាមុខជំនាញនៅរាជរដ្ឋាភិបាលកម្ពុជាហើយក្នុងវគ្គនេះគឺវគ្គបង្ហាញខ្លួនខ្ញុំបាទឈ្មោះនុតសម្បត្តិហើយមានស្រុកកំណើតនៅឯខេត្តកោះចេះ ខ្ញុំបានបន្តការសិក្សានៅចេញពីវិទ្យាល័យអតីតអដែងវិទ្យាល័យភ្នំនួនពេញពីមុនណាហើយឥឡូវគេដាក់វិទ្យាល័យបស៊ីសវត្តហើយក៏បានអាហារូបករណ៍របស់រដ្ឋាភិបាលទៅរៀននៅ សាធារណរដ្ឋសង្គមនិយមវៀតណាមពីឆ្នាំ1986 87ហើយខ្ញុំចប់ត្រឡប់ពីវៀតណាមមកវិញនៅឆ្នាំ1995 ហើយខាងផ្នែកវិទ្យាសាស្ត្រសុខាភិបាល បានសញ្ញាបត្រវិជ្ជាបណ្ឌិតនិងក្រោយមកខ្ញុំបានបន្តធ្វើការសិក្សាបន្ថែមហើយនឹងបានបន្តការសិក្សានៅរាជវិទ្យាកម្ពុជាអឺនៅឆ្នាំ2000អឺ9អឺ2008ដល់ 2013ខ្ញុំបានការពារនិខេបបតថ្នាក់បណ្ឌិត នៅរាជរដ្ឋាភិបាលកម្ពុជាផ្នែកវិទ្យាសាស្ត្រសុខាភិបាលហើយតួនាទី បច្ចុប្បន្នរបស់ខ្ញុំគឺជាប្រធានវិទ្យាឋានជីវសាស្ត្រវិទ្យាសាស្ត្រនិងកសិកម្មនៃរាជបណ្ឌិតសភាកម្ពុជាហើយក៏បានធ្លាប់ទៅបង្រៀននៅសាកលវិទ្យាល័យអន្តរជាតិអឺផ្នែកវិទ្យាសាស្ត្រក៏ដូចជាធ្លាប់ជាប្រធានគណៈកម្មការ និងគណៈអង្គការវិយតម្លៃនៃខេត្តបបតថ្នាក់បណ្ឌិត ប្រចាំសាកលវិទ្យាល័យអន្តរជាតិផងដែរហើយបច្ចុប្បន្ននេះដោយរាជរដ្ឋាភិបាលកម្ពុជាបានបើកនៅជំនាញផ្នែកវិទ្យាសាស្ត្រសុខាភិបាលសម្បត្តិត្រូវបានជ្រើសតាំងជា ប្រធាន ផ្នែកប្រធានមុខជំនាញផ្នែកវិទ្យាសាស្ត្រសុខាភិបាលនៅរាជរដ្ឋាភិបាលកម្ពុជាបាទខ្ញុំសូមសង្ខេបខ្លីប៉ុណ្ណឹងបាទសូមអរគុណ ចានេះខ្ញុំសូមគោរពថ្លែងអំណរគុណអាយដាមបណ្ឌិតនុតសម្បត្តិចាដែលបានណែនាំខ្លួនក៏ដូចជាប្រវត្តិនៃការសិក្សាជូនដល់ទស្សនិកជនរបស់យើងចាជាបន្តទៀតនេះខ្ញុំសូមអនុញ្ញាតក្រុមអញ្ជើញលោកបណ្ឌិតស៊ុនសុធានចាសូមអនុញ្ញាតលោកបណ្ឌិតជួយណែនាំខ្លួនដល់ទស្សនិកជនរបស់យើងចាបាទសូមអរគុណជាបឋមខ្ញុំបាទសូមគោរពអាយដាមលោកជំទាវលោកញ៉ាលោកលោកស្រីនិងប្រិមិត្តជាពិសេសបងប្អូននិស្សិតព្រមទាំងសូមគោរព អាយដាមជីវក្មិននិងពិធីការនេះរបស់យើងបាទអឺខ្ញុំបាទដូចបងអូនពិធីការនេះបានជំរាបជូនអញ្ចឹងឈ្មោះស៊ូនសុធឿនអឺបច្ចុប្បន្នតួនាទីជាអគ្គរងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៅក្រសួងកសិកម្មរុក្ខាមាញនេសាទហើយកិច្ចការដែលខ្ញុំបាទទទួលខុសត្រូវសពថ្ងៃនេះគឺថា ខ្ញុំជាប្រធានក្រុមការងាររៀបចំច្បាប់លិខិតបទដ្ឋានតាក់ទងនឹងផ្នែកសុខភាពសត្វព្រឹត្តិកម្មសត្វតាក់ទងសុខភាពម្ហូបអាហារជា ក្រុមការងាររបស់ក្រសួងកសិកម្មរុក្ខាមញ្ញនេសាទរៀបចំជាគោលនយោបាយជាយុទ្ធសាស្ត្រនិងផែនការមេរបស់ក្រសួង ហើយក៏ជាប្រធានក្រុមការងារចរចា ផ្នែកអនាម័យនិងភូតគាមអនាម័យរបស់កម្ពុជាយើង ដែលយើងហៅថាអឺ sanitary and phytosanitary measure ហើយដឹកនាំការចរចាហ្នឹងគឺថាប្រហែលជាអាយដាមលោកទាវបានជ្រាបថាយើងបានចុះហត្ថលេខាទៅលើ RCEP Regional Comprehensive Economic Partnership ការចរចានេះគឺថាមានការតាំងតែងកិច្ចប្រជុំរបស់យើងគ្រាន់តែក្នុងក្រមការងារផ្នែកអនាម័យនិងភូតគាមអនាម័យនេះគឺយើងប្រជុំ24លើកអស់ចំណាយពេល8ឆ្នាំបាទតាំង ហើយក៏ជាប្រធានក្រុមការងារចរចា Free Trade Agreement ថ្មីថ្មីនេះយើង conclude ជាមួយកូរ៉េចិន ហើយយើងជជែកជាមួយនឹងផ្នែកឥណ្ឌាជាជាជាជាក្រុមការងារដែលខាងតាក់ទងអាស៊ានជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិនបន្ថែមលើនឹងទៀតខ្ញុំក៏ជាប្រធានក្រុមការងារច្រើននៅក្នុងអាស៊ានដូចជា Livestock Working Group ANGA ឡាក់ឡាក់បាទ និយាយពីការសិក្សាខ្ញុំបាទបញ្ចប់ការសិក្សានៅកាលនោះយើងហៅថាវិទ្យាស្ថានកសិកម្មចំការដូងនៅឆ្នាំ1989នៅពេលនោះគឺជាប្រទេសជាតិយើងកាលនោះយើងមិនតក់ទៅតែបើកនៅវិទ្យាស្ថាននេះឡើងវិញដែលឥឡូវជាសាកលវិទ្យាល័យភូមិន្ទកសិកម្មកាលនោះយើងបានអញ្ជើញសាស្ត្រាចារ្យសូវៀតកម្មវិធីលក្ខណៈមកបង្រៀនដូចជាយើងនៅខាងវិទ្យាស្ថានជាតិតិចណូលក្ខណៈបាទហើយខ្ញុំបាទជានិស្សិតជំនាន់ទី1 ចប់89បានទទួលហារូបករណ៍របស់ក្រសួងអប់រំ ដែលក្រសួងអប់រំមានគោលការណ៍ថារើសអ្នកដែលប្រកែទៅរៀនដើម្បីបន្តមួយជំនួសសាស្ត្រាចារ្យសូវៀតដែលក្រុងនឹងចេញទៅនៅក្នុងឆ្នាំ90ប្លាយបាទចប់បានជាបណ្ឌិតវិទ្យាសាស្ត្រឯកទេសខាង parasitology parasite សាស្ត្រនេះ នៅឆ្នាំ1994បាទបន្ទាប់មកមិនដូច អាយដាំរដ្ឋវិជាមានប្រសាសន៍អញ្ចឹងរៀនប៉ុណ្ណេះមិនចប់ទេទៅរៀននៅអូស្ត្រាលីច្រើនដងទៀតណាខ្ញុំទទួលបានអាហារូបករណ៍ Gendelin Fellowship 2003ទៅរៀនប៉ុន្តែម្ដងនេះទៅរៀនជំនាញគ្រប់គ្រងនិងជំនាញដឹកនាំយើងចេះជំនាញឯកទេសហើយទៅរៀនខាងជំនាញគ្រប់គ្រងដឹកនាំខ្ញុំបានទទួលអាហារូបករណ៍ OSAID យើងហៅថា Young Leadership Award ឆ្នាំ2010 2011ដែលជំនាញគ្រប់គ្រងគម្រោងគ្រប់គ្រងហិរញ្ញវត្ថុ ហើយទៅលើការងារដឹកនាំបទពិសោធន៍ការងារពេលដែលត្រឡប់មក94ត្រូវបានមករៀបចំជាមន្ទីរផ្សោតជាតិហើយខ្ញុំរៀបចំនឹងខ្ញុំនៅការការងារនោះ5ឆ្នាំ មន្ទីររោគវិស័យជំងឺសត្វ5ឆ្នាំហើយការងារដែលមានបទពិសោធន៍គឺគ្រប់គ្រង ដឹកនាំទទួលខុសត្រូវការងារទៅលើ ផ្នែកផលិតកម្មសត្វសុខភាពសត្វសុខភាពសាធារណៈ ធ្វើការងារផែនការច្រើនហើយក៏នឹងការងារសប្របត្តិការអន្តរជាតិខ្ញុំបាទដឹកនាំគម្រោងស្រាវជ្រាវខ្នាតមធ្យមនិងខ្នាតធំជាមួយនឹងភាគីអូស្ត្រាលីជាមួយ ACIR បាទបានច្រើនជាង10គម្រោងដែលគម្រោងជាទូទៅមានរយៈពេលមិនតិចជាង3ឆ្នាំទេបាទហើយក៏មានឱកាសដឹកនាំគម្រោងជាមួយនឹង World Bank IFAD ADB FAO ជប៉ុន ជាច្រើនដែរបាទហើយតកតងអាកាដេមិករបស់យើងខ្ញុំបាទបានបោះពុំសិភៅសិភៅ7ប្រភេទផ្សេងផ្សេងគ្នាហើយយើង ជាអ្នកស្រាវជ្រាវបោះពុំអាស្នាដៃស្រាវជ្រាវជាសាស23អានឹងជាកម្រិតអន្តរជាតិហើយក៏នៅតែមកដល់ពេលនេះហើយនៅតែសរសេរសិភៅទៀតបាទអញ្ចឹងសរសេរសិភៅនឹងក្រុងបោះ3ទៀតហើយតកតងនឹងការបង្រៀន ដោយសារតែខ្លួនឯងមានការទទួលការប្រោះដាក៏ចេះតែមានសមានចិត្តចែកម្លែកអញ្ចឹងចម្បាតបង្រៀនថ្នាក់បញ្ញាបត្រក៏ដូចជាថ្នាក់បញ្ញាបត្រជាន់ខ្ពស់ហើយថ្នាក់បណ្ឌិត ទាំងនៅសាកលវិទ្យាល័យកសិកម្មឆ្កាដូង ទាំងនៅទីនេះហើយនឹងកន្លែងផ្សេងទៀតបាទដឹកនាំនិស្សិតសរសេរ thesis ច្រើន48នាក់ក្នុងនោះមានបន្ថែមលើនឹងទៀតបញ្ញាបត្រជាន់ខ្ពស់18នាក់ហើយបណ្ឌិត8នាក់ ហើយក៏មានឱកាសធ្វើជាយើងហៅថា external review ជាមួយនឹងសាលានៅអូស្ត្រាលីដូចជាយើង New England យូរអីបាទយើងស្គាល់គ្នាយើងយើងជជែកទៅកិច្ចការហ្នឹងបាទហើយបើមែនតើទៅនៅក្នុងរយៈពេលដែលធ្វើការមកទល់ពេលនេះសកម្មខ្លាំងណាស់ដែរបាទធ្វើកិច្ចការដឹកនាំកិច្ចការប្រជុំនោះច្រើនជាង30ប្រទេសបាទនេះគឺជាប្រវត្តិរូបសង្ខេបរបស់ខ្ញុំបាទសូមអរគុណចាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចាស្ដាប់ហើយអឺ ចង់និយាយថាបទពិសោធន៍ការងារក៏ដូចជាកម្រិតសិក្សាអឺមិនដឹងថាចង់និយាយថាម៉េចទេព្រោះចង់និយាយថាការងារនោះលទ្ធផលសមត្ថភាពចង់និយាយថាអ្វីដែលជាគំរូសម្រាប់ក្មេងចំនួនក្រោយចាហើយការរៀនសូត្រការធ្វើការត្រឡប់មកវិញជួយជាតិទាំងក្នុងកម្រិតថ្នាក់ជាតិនិងថ្នាក់អន្តរជាតិអញ្ចឹងបន្តទៀតចាំបន្តិចចាព្រោះបន្តិចទៀតខ្ញុំនឹងមានសំណួរជូនអឺ លោកបណ្ឌិតពីព្រោះលោកបណ្ឌិតក៏លោកអញ្ជើញចូលមកចូលរួមនៅក្នុងផ្នែកបដិបដានៃរាជរដ្ឋាភិបាលកម្ពុជារបស់យើងដែរចាអញ្ចឹងជាបន្តទៀតនេះខ្ញុំសូមអនុញ្ញាតក្រុមជើញអាយដាមបណ្ឌិតឈិតវណ្ណរិទ្ធអាយដាមជាប្រធានមុខជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យានៅសម្រាប់ការបដិបដានៃរាជរដ្ឋាភិបាលកម្ពុជាដែរសូមអនុញ្ញាតគ្រប់ជើញអាយដាមជំរាបជូនទស្សនិកជនចាអឺសូមជំរាបសួរអ្នកចូលរួមទាំងអស់គ្នាហើយរួមទាំងទស្សនិកជនទាំងអស់ផង ខ្ញុំឈ្មោះឈិតបណ្ឌរិតចាតួនាទីសប្ថ្ងៃគឺជាជំនួយការនៃរាជមន្ត្រីសភាចាអឺប្រវត្តិនៃការសិក្សារបស់ខ្ញុំគឺខ្ញុំអឺក៏ប្រហាក់ប្រហែលជាមួយនឹងវាគ្មិនទាំងអស់នៅ ទីនេះដែរគឺដើមកំណើតចេញពីអឺសាលា ភ្នំដូនពេញជំនាន់នោះគេហៅកម្រិត3ភ្នំដូនពេញ ឆ្នាំ82ខ្ញុំ បាន ទទួលអាហារូបករណ៍ទៅរៀននៅសហភាព សូវៀតជំនាន់នោះបាទឆ្នាំ82អញ្ចឹងនៅឆ្នាំ88ខ្ញុំ បានទទួលសញ្ញាបត្រដោយសារថាមុខជំនាញវិទ្យាសាស្ត្រពិតអញ្ចឹងគឺសញ្ញាបត្រគណិតវិទ្យាអនុវត្តបូកជាមួយនឹងសញ្ញាបត្រគរុកសលបាទប៉ុន្តែខ្ញុំមិនទាន់ត្រឡប់មកវិញភ្លាមទេនៅឆ្នាំ88នោះខ្ញុំអឺ បានស្នើសុំនៅអាហារូបករណ៍បន្តទៅទៀតថ្នាក់បណ្ឌិតអញ្ចឹងខ្ញុំនៅរៀនបន្ថែមនៅនោះចំនួន1ឆ្នាំកន្លះជាការចោះសិក្សាស្រាវជ្រាវហើយបន្ទាប់មកបានបន្ថែម3ឆ្នាំទៀតបាទអញ្ចឹងចុងក្រោយបំផុត គឺខ្ញុំមកឆ្នាំ1993ខ្ញុំបានវិលមកដល់ប្រទេសវិញ ក៏ប៉ុន្តែគួរឲ្យស្ដាយដែរជំនាន់នោះ93នោះគឺកំពុងតែបោះឆ្នោតខ្ញុំមកធ្វើការបោះឆ្នោតអត់តាន់គេទេជំនាន់នោះគឺគេបិទយុទ្ធនាការដែលកត់ត្រាអ្នកបោះឆ្នោតបានហើយបាទមកតាន់ក៏ប៉ុន្តែអត់បានបោះជាទ្រឹស្ដីគឺអញ្ចឹងផុតពីនោះមកគឺខ្ញុំបានចូលប្រឡូកនៅ ក្នុងវិស័យផ្នែកកុំព្យូទ័រ ខ្ញុំចង់ជម្រាប ថាសញ្ញាបត្ររបស់ខ្ញុំគឺគណិតវិទ្យាអនុវត្តក៏ប៉ុន្តែសួរថាហេតុដូចម្ដេចបានជាខ្ញុំមកចាប់ខាងផ្នែកព័ត៌មានវិទ្យាឬក៏យើងហៅថាបច្ចេកវិទ្យាព័ត៌មាននឹងវិញដោយសារថាជំនាន់នោះនៅសហភាពសូវៀតអត់ទាន់មានទេមុខវិជ្ជាដែលហៅថាបច្ចេកវិទ្យាព័ត៌មាននឹងក៏ប៉ុន្តែអឺកន្លែងដែលខ្ញុំរៀននោះគឺគេកំពុងតែផ្ដោតពោលជាវិទ្យាសាស្ត្រសម័យថ្មី ឆ្នាំ97ទៅហើយដូច្នេះ គឺគេផ្ដោតទៅលើជំនាញនឹងបាទជាលទ្ធផលនៅពេលដែលខ្ញុំមកដល់វិញហ្នឹងគឺខ្ញុំប្រឡូកក្នុងវិស័យនឹងបានមិនចាញ់ជំនាន់នោះគឺបើយើងនិយាយទៅគេហៅថាអ៊ុនតាក់ដែលបានចូលមកប្រទេសយើងហើយគាត់ក៏ចាប់ផ្ដើមប្រើនៅកម្មវិធីផ្សេងផ្សេងខ្ញុំចាំច្បាស់ថាជំនាន់នោះគឺអ៊ុនតាក់ប្រើតាំងពី Word Perfect 5.1អីជាដើមហ្នឹង គឺតាំងពីប្រវត្តិជំនាន់នោះឯងមាន Lotus មានអីអីចឹងក៏ប៉ុន្តែតាំងពីឆ្នាំ94បាទនិយាយទៅថា94ទៅចាស់កុំឲ្យថា93ចុងឆ្នាំយើងកុំរាប់គឺរហូតមកទល់នឹងសប្តាហ៍ថ្ងៃខ្ញុំនៅតែតាមដាននៅមុខវិជ្ជានឹងបាទនៅឆ្នាំចន្លោះនេះ គឺ ខ្ញុំបានคลายខ្លួនទៅជា គ្រូឧទ្ទេសនាមអាន័យថាគ្រូបង្រៀននៅរាជបណ្ឌិតសភាកម្ពុជា តាំងពីឆ្នាំ2000មកដែលខ្ញុំបានចូលរួមដើម្បីបណ្ដុះបណ្ដាលនិស្សិតយើងហើយខ្ញុំក៏មានមោទនភាពដែរថ្មីត្បិតតែមុខវិជ្ជាវិទ្យាសាស្ត្រពិតនិយាយទៅ អត់សូវសម្បូរសោះទេតាំងតែពីដើមមកធៀបទៅនឹងមុខវិជ្ជាដទៃគឺតិចជាងគេ ក៏ប៉ុន្តែខ្ញុំមានសិស្សប្រហែលជា5 6ហើយសប្តាហ៍ថ្ងៃនេះខ្ញុំកំពុងតែ ដឹកនាំ បន្តទៅទៀតគឺមាននិស្សិតថ្នាក់បណ្ឌិតចំនួន3នាក់ហើយនឹង2នាក់ទៀតកំពុងតែត្រៀមនឹងចូលអញ្ចឹងគឺខ្ញុំសង្ឃឹមថាយើង អាចនឹងផលិត នៅធនធានមនុស្សបាន ច្រើនតាមលទ្ធភាពរបស់យើងព្រោះបើនិយាយអំពីចំនួនអឺគ្រូម្នាក់ ដូចជាឯកឧត្តមគឺលោកបានដឹកនាំបានដល់ទៅ8ខ្ញុំហើកោតសរសើរនិយាយចំទៅ5ហ្នឹងសម្រាប់ខ្ញុំវាយ៉ាប់ណាស់ទៅហើយបាទវាតាមធម្មតាដឹកនាំ master មិនសូវជាបញ្ហាប្រហែលទេចង់និយាយថាបរិញ្ញាបត្រជាន់ខ្ពស់ក៏ប៉ុន្តែដល់ទៅពេលថ្នាក់បណ្ឌិតគឺជារឿងមួយដែលយើងត្រូវតែរករបស់ឲ្យឃើញថ្មីអញ្ចឹងតកតងទៅនឹងពាក្យថាថ្មីនេះប្រហែលជាខ្ញុំនឹងរងចាំឆ្លើយនៅ ផ្នែកទី2នៃ សំណួរហើយបន្តទៅទៀតគឺសប្តាហ៍នេះខ្ញុំនៅជាសមាជិកជាជំនួយការរបស់រាជបណ្ឌិតសភានិងមានគម្រោងខ្លះខ្លះដែលខ្ញុំកំពុងតែអនុវត្តខ្ញុំសូមបញ្ចប់តែប៉ុណ្ណឹងបាទចាសូមគ្រប់អរគុណអឺអាដាមចាដែលបាន ជម្រាប ជូននៅប្រវត្តិសង្ខេបខ្លះៗតកតងនឹងការសិក្សាក៏ដូចជាទួលនីតិ ដែលអាយដាមបំរើនៅក្នុងរាជរដ្ឋសភាកម្ពុជាតាមស្ដាប់មិញអាយដាមមានប្រវត្តិនៅក្នុងការបណ្ដុះបណ្ដាលនៅរាជរដ្ឋសភាកម្ពុជាហ្នឹងតាំងពីឆ្នាំ2000មកម្លេះរហូតមកដល់រាល់ថ្ងៃនេះក៏នៅតែមិនទាន់ដាច់ចិត្តអាល័យស្នេហារឿងការបណ្ដុះបណ្ដាលហ្នឹងនៅឡើយទេអញ្ចឹងមិនថាអារម្មណ៍ជាគ្រូជាគ្រូបង្រៀនគឺយ៉ាងណាយ៉ាងណីក៏តែតែឆ្លៀតខ្លះដើម្បីបង្រៀនបណ្ដុះបណ្ដាលសម្រាប់មនុស្សចំនួនក្រោយដែរចា៎ ទស្សនិកជនទាំងអស់ជាទីមេត្រីចាមុននេះបន្តិចលោកអ្នកបានជ្រាបអំពីប្រវត្តិខ្លះខ្លះនឹងសង្ខេបដោយសង្ខេបតកតងនឹងវាគ្មិនទាំង4រូបរបស់យើងហើយអ្វីដែលលោកអ្នកបានជ្រាបហ្នឹងគឺយើងឃើញតាំងពីប្រវត្តិសិក្សាតាំងពីការងារតាំងពីអីសពគ្រប់បែបយ៉ាងហ្នឹងសុទ្ធតែកំពូលកំពូលហើយ បើនិយាយពីគេថាសមត្ថភាពស្មើមុខស្មើមាត់រវាង សាស្ត្រាចារ្យបរទេសជាមួយនឹងសាស្ត្រាចារ្យខ្មែរដែលកំពុងប្រដៅប្រដាលនៅស្រុកខ្មែរយើងហ្នឹងគឺអត់ចាញ់គ្នាទេយើងឃើញសាលាដែលដែលលោកគ្រូលោកគ្រូគាត់ទៅរៀនក៏ជាសាលារបស់ខាងគេទៅរៀនដូចគ្នាអញ្ចឹងមានន័យថាបើយើងនិយាយពីសមត្ថភាពគឺយើងមិនបាច់និយាយទេយើងសំខាន់គឺអ្នករៀនចាអញ្ចឹងនាងខ្ញុំសូមអនុញ្ញាតចូលទៅសាច់រឿងដែលទាំងនាងខ្ញុំក៏ចង់ដឹងទាំងទស្សនិកជនទាំងអស់ក៏ចង់ដឹងដែរចា តើការរៀនមុខជំនាញមួយមួយហ្នឹងមានប្រយោជន៍អីខ្លះដូចដែលការពិភាក្សានៅក្នុងវគ្គទី4ដែលយើងធ្វើទៅកន្លងមកអញ្ចឹងគឺ4មុខជំនាញដែរឥឡូវនេះយើងមាន4 4មុខជំនាញទៀតដូច្នេះសម្រាប់ទស្សនិកជនក៏ដូចជាសិស្សនិស្សិតដែលលោកចង់សិក្សាមុខជំនាញដោយដែលបានជម្រាបជូនមិញនេះលោកអ្នកត្រូវស្វែងយល់ថាតើរៀនមុខជំនាញនឹងហើយមានប្រយោជន៍អីខ្លះ ហើយពេលដែលគាត់រៀនចប់កម្រិត Master កម្រិត PhD ហ្នឹងគាត់អាចទៅប្រកបអាជីពការងារអីបានខ្លះដែលទាញយកជំនាញហ្នឹងយកទៅប្រើប្រាស់នៅក្នុងការងាររបស់គាត់អញ្ចឹងនេះខ្ញុំសូមជូនសំណួរនេះទៅអាយដាមដិតសុភាចាមុនគេចាព្រោះចង់និយាយថាជំនាញនេះគ្រាន់តែខ្ញុំមើលក៏គួរចាប់អារម្មណ៍ដែរពាក្យថាតុបតែងលម្អហ្នឹងប្រហែលជាតកតងនឹងសិល្បៈច្រើនហើយមើលទៅអាយដាមចាបាទបាទសូមអរគុណនឹងបន្តនៅចូលដល់ជំនាញ អញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចនៅរៀបរដ្ឋសភានេះដែលខ្ញុំថាមានខ្សែបណ្ដោយពីទីស្តីការគណៈរដ្ឋមន្ត្រីជាសេនាធិការរបស់ទីស្តីការគណៈរដ្ឋមន្ត្រីរៀបរដ្ឋសភាយើងនេះអញ្ចឹងវានៅក្រោមឆាតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីហើយក្នុងនោះខ្ញុំ បានមកបង្រៀនតាំងពីឆ្នាំ2000 2005 2006ហ្នឹងគឺខ្ញុំ បានមកជួយម្ដុះម្ដាលនិស្សិតជាច្រើនតាំងពី Master ទៅដល់បណ្ឌិត ហើយមានជំនាញច្រើនតែនៅផ្នែកខាងវប្បធម៌និងវិចិត្រសិល្បៈបាទដែលច្រើនមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលអតីតកន្លែងខ្ញុំមូលដ្ឋានគ្រឹះរបស់ខ្ញុំនឹងហើយដោយសពថ្ងៃនេះយើងសម្លឹងមើលការរីកចម្រើនគ្រប់វិស័យ ទៅលើហិច្ឆារចនាសម្ព័ន្ធការអភិវឌ្ឍប្រទេសជាតិយើងគឺមានមុខមានមាត់ខ្លាំងនៅក្នុងពិភពលោកដែលប្រទេសកំពុងតែគេហៅថាមានការអភិវឌ្ឍហ្នឹងគឺក្នុងនោះមានកម្ពុជាយើង ដែល មានការចាប់អារម្មណ៍ខ្លាំងទៅលើពិភពលោក ហើយនឹងអ្នកវិនិយោគទុន ដែលគេសម្រុកមកដាក់ទុនបាទជាពិសេសពួកអាស៊ីដែលពួកខាងចំនួនខាង business ខាងផ្នែកធុរកិច្ចអីហូហែហ្នឹងគឺគេមកដាក់ទុនវិនិយោគនៅកម្ពុជាយើងច្រើនអញ្ចឹង ដើម្បីឲ្យចូលរួម ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាយើងឲ្យមានហៅស្មើមុខស្មើមាត់ជាមួយបរទេសដែរនោះ ខ្ញុំគិតថាជំនាញស្ថាបត្យកម្មដែលបានបណ្ដុះបណ្ដាលនៅក្នុងរៀបដិសភាកម្ពុជាឥឡូវនេះយើងលំអិតទៅលើជំនាញមួយទៀតគេហៅតុបតែងលម្អនិងស្ថាបត្យកម្មដែលវាជាមេឃធៀងវានឹងចកោមជាមួយគ្នាអញ្ចឹងអាមុខវិជ្ជាពីរហ្នឹងវាមិនអាចដាច់គ្នាបានកាលណាតែមាន ស្ថាបត្យកម្មត្រូវមានតុបតែងលម្អគេហៅ design interior ហើយនិង exterior អញ្ចឹងការអ្នកណាជាស្ថាបត្យករបើគាត់មិនបានយល់ឬមិនមានហៅចំណេះដឹងលម្អិតល្អហើយស៊ីជម្រៅទៅលើ ផ្នែកតុបតែងលម្អស្ថាបត្យកម្មទេនិងស្ថាបត្យកម្មរបស់គាត់នេះស្នាដៃរបស់គាត់នឹងគឺមិនសូវមានសោភ័ណភាពហើយមិនគេហៅមិនមិនងាយស្រួលក្នុងការប្រើប្រាស់គេហៅអឺ មិនមិនមិនមិនគេហៅថាមិនរលូនណាមើលទៅវាទឹះនេះទឹះនោះអញ្ចឹងកាលណាបើយើងចេះទាំងតុបតែងលម្អដាក់គួបជាមួយនឹងស្ថាបត្យកម្មទៅ គឺសំណង់របស់យើងនឹងគឺវា មានភាពមួយល្អប្រណិតល្អប្រណិតនឹងដែល មហាជនយើងប្រជាពលរដ្ឋយើងមនុស្សយើងនៅក្នុងពិភពលោកដែលគេត្រូវការចាំបាច់ចំពោះអ្នកដែលការយើងចាំបាច់ម្នាក់ម្នាក់ កាលណាយើងទី1យើងតម្រូវការកាពះអស់កាពះយើងសម្លៀកបំពាក់អស់សម្លៀកបំពាក់គឺចម្រោកចម្រោកហ្នឹងជាការចាំបាច់បាទក្នុង3ហ្នឹងសំខាន់អញ្ចឹងកាលណាយើងមានអឺថវិកាគ្រប់គ្រាន់យើង ទៅតាមកម្រិតហ្នឹងអញ្ចឹងឥឡូវនេះអឺយើងគិតថាកន្លងមកយើងមានខ្វះខាតអ្នកជំនាញអញ្ចឹងយើង មានការអីច្រើនទៅកន្លែងណាខ្លះមួយចំនួនហ្នឹងបំពេញច្រើនតែភ្ញៀវបរទេសច្រើនតែកុងស៊ុលតង់ណាហ៎សំណងយើងធ្វើបាន ស្ពានខ្នល់អីហោហែប៉ុន្តែកងសូតង់មកមកជួយដល់មកជួយយើងដឹងមិនយើងមានខាតច្រើនខាតកន្លែងណាគេយកមកឧបមាថា10លាន10លានជួយគម្រោងផ្លូវណាមួយឬមួយ ផ្នែកហិច្ឆារចនាសម្ព័ន្ធណាមួយអាគារណាមួយអឺវិនិយោគទៅលើកូនក្រុងណាមួយយុធាគេជួយ10លានមកហើយគេបញ្ជូនអ្នកកុងស៊ុលតង់អ្នកជំនាញគេមក expert មកមកហើយប្រាក់ខែពួកនឹងដែលយកទៅវិញនោះមិនមិនតិចដូចយើងពី300 500 1000ទេ គាត់មួយខែ20000ឡើងទៅគេឃើញខាតទេ20000វាស្មើនឹងយើងហ្មងបើយើងមួយខែម្នាក់200យើងស្មើទៅ100នាក់100នាក់កម្មករប្រជាពលរដ្ឋយើងអញ្ចឹងគាត់ស៊ីតែម្នាក់គាត់ទេគាត់ប្រើប្រើគូក្បាលតិចទេគាត់ដឹកនាំយើងតិចទេកន្លែងហ្នឹងយើងគិតថាខាតដើម្បីកុំឲ្យខាតតទៅទៀតនោះខ្ញុំគិតថាឥឡូវយើង មានជំនាញអីដែលយើងបានទទួលពីខាងក្រៅទាំងអស់គ្នាមកហ្នឹង យើងជួយសាបព្រោះទៅដល់បងប្អូនពីងស្នងរស័យយើងខាងក្រោយនេះឲ្យគាត់បានយល់ដឹងហើយបំពេញបន្ថែម នៅអ្វីដែលគាត់មិនទាន់មានហ្នឹងឲ្យដល់កម្រិតអញ្ចឹងទី1សង្គមបំណងខ្ញុំនេះចង់គេហៅអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាទៅលើវិស័យតុបតែងលម្អនៅស្ថាបត្យកម្មនេះឲ្យបានល្អប្រសើរនិងបំពេញបន្ថែមទៅដល់និស្សិតឲ្យមានជំនាញណានិងមានការស្រាវជ្រាវ ទៅលើជំនាញឲ្យបានច្រើនព្រោះការស្រាវជ្រាវធម្មតាបើយើងរៀនតថាតាមគ្រូដូចយើងនៅបឋមនៅមធ្យមសិក្សាទុតិយភូមិឯងយើងកត់មេរៀនតាមគ្រូគ្រូហៅមកធ្វើមិនជាយើងរៀនទន្ទិញធ្វើឲ្យត្រូវប៉ុន្តែដោយឡែកកាលណាយើងផុតពីកាហៅមធ្យមមកយើងចូលដល់ថ្នាក់ឧត្តមយើងត្រូវប្រើខួរក្បាលយើងត្រូវចេះលៃលោកយើងត្រូវចេះកែច្នៃបាទអាកន្លែងហ្នឹងហើយយើងត្រូវមានអ្នកដឹកនាំបើយើងអត់ដឹកនាំអត់ចង្អល់បង្ហាញគាត់ទេគ្រាន់តែថាថាហ្នឹង គាត់វានៅវែងនៅរាវអញ្ចឹងដើម្បីឲ្យគាត់កុំឲ្យរាវណាយើងបង្ហាញគាត់ចំចំណុចហើយកន្លែងណាដែលត្រូវធ្វើអីនោះយើងប្រាប់ច្បាស់លាស់ឲ្យគាត់មកជួបយើងអញ្ចឹងដើម្បីជួបយើងបាននេះយើងឲ្យគាត់អ្នកណាដែលមានចំណាក់អារម្មណ៍ហ្នឹងគឺមករៀននៅរៀនរដ្ឋសភាកម្ពុជាដែលយើងប្រមូលផ្ដុំអ្នកដែលមានជំនាញពិតប្រាកដនឹងឲ្យមានគេហៅគុណធម៌ចរិយាធម៌ត្រឹមត្រូវណាប្រកបទៅដោយវិជ្ជាជីវៈអញ្ចឹងយើងគិតថានៅរៀបដិសភានេះយើងនឹង បើកមុខជំនាញនឹងមួយទៀតក្រោយពីស្ថាបត្យកម្មដែលខ្ញុំបានដឹកនាំនឹងដុំដាលផ្នែកវប្បធម៌អីហូហែកន្លងមកប្រហែលឆ្នាំហ្នឹងអញ្ចឹងខ្ញុំគិតថាបន្ថែមនៅជំនាញមួយទៀតដោយសារនៅកម្ពុជាយើងផ្នែកវប្បធម៌និងវិចិត្រសិល្បៈវានៅមានកម្រិតទាបវាមិនទាន់ដែលមានសញ្ញាបត្របណ្ឌិតអីឲ្យបានច្រើនណាជាពិសេសដល់ពេលយើងទៅរៀនការជំនាន់ខ្ញុំទៅរៀនហ្នឹងអឺទាំងភ្លេងទាំងអីហ្នឹងគឺការយ៉ាប់យ៉ាប់ទៅយកជាមួយពួកអឺរ៉ុបដោយសារ ជំនាញអស់ហ្នឹងគេវឹកហាត់តាំងពីកុមារអាយុ4ឆ្នាំ5ឆ្នាំបាទយើងដឹងហើយផ្នែកសិល្បៈពាក្យថាសិល្បៈមិនមែនមនុស្សជាទូទៅហ្នឹងធ្វើបានទាំងអស់គ្នាទេ គឺការច្នៃប្រឌិតប៉ិនប្រសពអ្វីដែលជាតាឡាន់ច្នៃប្រឌិតប៉ិនប្រសពនេះ គឺទៅលើនិស័យរបស់មនុស្សអញ្ចឹងហើយ បាន ជាការទៅយកសញ្ញាបត្រនៅខាងក្រៅអីនេះមានការលំបាក ហើយដូចគ្នាចឹងដែរដល់ត្រឡប់មកវិញនៅប្រទេសកម្ពុជាយើងឃើញថាមានធនធាននឹងដល់ថ្នាក់បណ្ឌិតនឹងហើយរ Master នឹងក៏វានៅតិចតួចបាទហើយបើមានដែរមានវាអត់គ្រប់ជំនាញហើយនៅផ្នែកវប្បធម៌វិចិត្រសិល្បៈនឹងគឺទូលំទូលាយណាស់វាមាន5មហាវិទ្យាល័យធំធំ បាទ5មហាវិទ្យាល័យធំធំបាទនៅក្នុងក្រសួងវប្បធម៌វិចិត្រសិល្បៈកន្លងមកហ្នឹងយើងឃើញថាធនធានដែលបណ្ដុះបណ្ដាលហ្នឹងភាគច្រើនបានត្រឹមបញ្ញាបត្រហ្នឹងខ្ពស់អស់ហើយនៅក្នុងស្រុក ចឹងយើងចង់ថានៅរៀបរដ្ឋសភាអ្វីអ្វីដែលលក្ខណៈពិសេសនៅរៀបរដ្ឋសភាចង់ឲ្យមករៀនតែវាដូចគេអត់វាមិនដូចមូលហេតុថាមិនដូចយើងឧទាហរណ៍ថាយើងចង់រៀនគណិតវិទ្យាមួយ ឬក៏រៀនខាងផ្នែកអឺវិទ្យាសាស្ត្រអីផ្សេងផ្សេងវិទ្យាសាស្ត្រអីផ្សេងផ្សេងសាកលវិទ្យាល័យច្រើនដែលមានការបណ្ដឹងប្រជែងចា៎ដូចដូចដូចដូចគ្នាចា៎តែដោយឡែកនៅរៀនរដ្ឋសភាយើងគឺមានតែមួយគេហៅ Royal Academy ហ្នឹងគឺមានតែមួយ អញ្ចឹងអ្វីដែលមានតែមួយគឺយើងធ្វើកិច្ចការកម្មវិធីអីទាំងអស់នោះគឺប្រណិតប្រណិតហើយមានការតឹងតែងតឹងរឹងបន្តិចសូមប្រាប់ថាមុននឹងបានសញ្ញាបត្រហ្នឹងគឺមានការតឹងតែងចាសូមកាត់អៃដាមតិចដោយសារអៃដាមបង្ហើបអារឿងអារឿងការបដិបដានៅរាជរដ្ឋាភិបាលហ្នឹងយើងមានសំណួរទី2ទៀតដើម្បីជូនទៅទស្សនិកជនលោកបានដឹងថាឥឡូវខ្ញុំចង់រៀនមុខវិជ្ជាហ្នឹងខ្ញុំត្រូវទៅណាពីព្រោះមិញអៃដាមបានបង្ហើបថាអឺសូម្បីតែសាលាជំនាញហ្នឹងក៏អត់ទាន់បានបើកដែររាល់ថ្ងៃហ្នឹង ហើយដូចដែលប្រសាសន៍มันខុសគ្នាពីអឺលោកបណ្ឌិតមុនទេមុនកម្មវិធីក្នុងវគ្គ4របស់យើងហ្នឹងលោកក៏បានបញ្ជាក់ដែរថាជំនាញរបស់លោកតាក់ទងសិល្បៈហ្នឹងក៏អត់មានដែរអញ្ចឹងទៅតែមកសហការជាមួយរាជរដ្ឋាភិបាលហ្នឹងបើកខុសនឹងឡើងមកអញ្ចឹងដូចគ្នាជាមួយនឹងមុខជំនាញដែលអាយដាមរដ្ឋាភិបាលចាលោកជាប្រធានមុខជំនាញដែរអញ្ចឹងនេះខ្ញុំសូមអនុញ្ញាត សំណួរដដែលទេចា បន្តិចទៀតយើងនឹងត្រឡប់មករោនបន្តទៀតហើយសំណួរដដែលនេះដែរនេះខ្ញុំសូមអនុញ្ញាតក្រុមជើងអេដាមបណ្ឌិតនុតសម្បត្តិចាចង់ឲ្យអេដាមបង្ហាញបន្តិចតកតងនឹងផលប្រយោជន៍នៃការសិក្សាអឺវិជាសាស្ត្រសុខាភិបាលហ្នឹងមានប្រយោជន៍អីខ្លះប៉ុន្តែមែនតើវាត្រូវដឹងឲ្យប្រយោជន៍ហ្នឹងមែនទេអាយដាមចាអឺហើយសំខាន់គាត់ចំណាយពេលយូរខ្លាំងយូរខ្លាំងបើយើងនិយាយពីសុខាភិបាលយូរខ្លាំងសំបីតែតាមដែលយើងដឹងមកគឺនៅថ្នាក់ Bachelor Degree ហ្នឹងវាចូល 8ឆ្នាំចា8ឆ្នាំហើយតម្រាំចូលជំនាញតម្រាំចូលអីទៀតអញ្ចឹងយើងត្រូវតែគិតថាតើជំនាញហ្នឹងវាប្រយោជន៍អីខ្លាំងជាងគេទេឬក៏យ៉ាងម៉េចដែរហើយពេលដែលគាត់រៀនចប់ដល់ថ្នាក់ Master PhD ហ្នឹងគាត់ប្រកបអាជីពការងារអីដែលដែលវាសមនឹងអាកម្រិតនៃការសិក្សារបស់គាត់សូមក្រុមជើងអាដាមចា៎បាទបាទសូមអរគុណអឺខ្ញុំសូមជម្រាបថាបច្ចុប្បន្ននៅក្នុងវិស័យសុខាភិបាលយើង វាមានចែកជា2គឺមួយគឺថា medicine សម្រាប់ព្យាបាលមួយនឹងការពារអញ្ចឹងណាបាទចំពោះខាងអស់លោកវិជ្ជបណ្ឌិតដែលគាត់បានរៀនបច្ចេកទេសជំនាញ9ឆ្នាំ8ឆ្នាំហើយគាត់ទទួលបាន specialty premier degree specialty deuxième degree អីចឹងទៅគាត់ជំនាញឯកទេសទៅខាងវះកាត់ទៅខាងជំងឺមហារីកទៅខាងជំនាញមួយមួយព្រោះមានច្រើនណាស់ ជំនាញក្នុងពេទ្យហ្នឹងមិនមែនថាពាក្យថាពេទ្យមួយម៉ាត់មិនមែនមានន័យថាអឺរៀនទៅចេះទាំងអស់គ្នាទេអត់ទេតែដល់ពេលពីវាជាពីរ៉ាមីតឡើងទៅលើ ការពីនៅបាតក្រោមគឺរៀនច្រើនជំនាញរៀនទូទៅរោគស្ត្រីកុមារវះកាត់បាទជំងឺឆ្លងរៀនទូទៅប៉ុន្តែដល់ទៅលើ គឺបង្រួមតូចទៅយកជំនាញឯកទេសប៉ុន្តែមិនចំហៀងទៀតនៅ ពេលដែលគាត់ចេញទៅប្រកបការងារធ្វើហើយ គាត់ត្រូវចេះរៀបចំ ស្ថិតិឧទាហរណ៍គាត់ធ្វើការងារខាងវះកាត់គាត់ជំនាញខាងវះកាត់ប៉ុន្តែមានក្រុមមួយចង់ដឹងថាតើអត្រាពោះវៀនដុសខ្នែងអ្នកជំងឺខ្នែងពោះវៀនវះកាត់នៅក្នុងមន្ទីរពេទ្យប្រចាំឆ្នាំមាន ប្រមាណនឹងគឺជាការបង្រៀនមួយទៀតឲ្យចេះរៀបចំចងក្រងទៅជាក្បួនជាຂ្នាតត្រឹមត្រូវអានោះហើយទើបយើងឃើញថាអ្នករៀនអនុងគេត្រូវរៀនបន្តទៅទៀត គឺផ្នែកមួយទៀតគឺថាវិទ្យាសាស្ត្រសុខាភិបាលហ្នឹងដែលសំដៅធ្ងន់ទៅលើឲ្យនិស្សិតហ្នឹងយើងមានចំណេះដឹង នៅប្រើប្រាស់កម្មវិធីសិក្សាបែបស្រាវជ្រាវបែបបរិមាណនិងគុណភាពគេហៅថា quantitative និង qualitative ណាកាលណាគាត់ចេះអាហ្នឹងគាត់ត្រូវគាត់អាចវាយតម្លៃពីនៅលើប្រសិទ្ធភាពនៃការព្យាបាលបង្កើននៅការអនុវត្តការសិក្សាស្រាវជ្រាវដោយផ្អែកទៅលើអ្នកជំងឺដែលមាន ផ្អែកទៅលើអេពីដេមីសាសដែលមានឧទាហរណ៍ដូចជាជំងឺ Covid-19 ដែលផ្ទុះឡើងអញ្ចឹងឧទាហរណ៍អញ្ចឹងអញ្ចឹងគាត់ត្រូវដឹងថាជំងឺហ្នឹងវាមានប្រវត្តិយ៉ាងម៉េចវាឆ្លងយ៉ាងម៉េចហើយត្រូវរៀបចំយុទ្ធសាស្ត្រយ៉ាងម៉េចដើម្បីការពារអញ្ចឹងអត្ថប្រយោជន៍ដែលគាត់រៀននៅរាជរដ្ឋាភិបាលកម្ពុជាយើងនេះទៅយើងនឹងផ្ដល់ឲ្យគាត់នៅពុទ្ធិមួយដែលគាត់ចេញទៅគាត់អាចធ្វើបាននៅការងារអស់ហ្នឹងបាននេះថាคล้ายជា leadership មួយបើគាត់នៅក្នុងទីពេទ្យ គាត់មិនបានប្រធានទីពេទ្យមែនប៉ុន្តែគាត់មើលទៅដឹងថាក្នុងមន្ទីរពេទ្យរបស់គាត់ត្រូវមានចក្ខុវិស័យធ្វើអីណាអតីតកាលមកវាយ៉ាងម៉េចបច្ចុប្បន្នម៉េចគាត់ទៅរៀបចក្ខុវិស័យរបស់គាត់ទៅអនាគតដើម្បីឲ្យមន្ទីរពេទ្យពេទ្យគាត់នឹងទៅយ៉ាងម៉េចបាននេះថាពេលដែលគាត់ចេញពីរៀងទេសភាទៅបានសញ្ញាបត្រពីរៀងទេសភាគាត់នឹងមានភ្នែកភ្លឺសម្រាប់មើលទៅកាន់តែខ្ពស់កាន់តែឆ្ងាយគាត់អាចមើលទៅលើអរិញ្ញា អត្ថបទដែលគេ public នៅលើពិភពលោកគាត់អាចធ្វើដោយខ្លួនឯងគាត់អាច research គាត់អាចចូលរួមជាមួយគេទាំងអស់ណាដើម្បី ធ្វើការងារអស់ហ្នឹងនេះគឺជាផលប្រយោជន៍របស់គាត់ទី1ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ប្រែកភ្លឺផលប្រយោជន៍ទី2គាត់បានជួយដល់អង្គភាពរបស់គាត់ផលប្រយោជន៍ទី3គឺគាត់ជួយដល់សង្គមរបស់គាត់ហ្នឹងហើយពិសេសទៅទៀតគឺគុណតម្លៃរបស់គាត់ដែលมันអាចដកចេញបានបើសិនជាគាត់បាន PhD ដោយការធ្វើនិកាយបំបត្តិដោយការចងក្រងស្រាវជ្រាវទៅ គាត់នឹងคล้ายទៅជា PhD ម្នាក់ដែលចេញពីការ research ដោយត្រឹមត្រូវមានក្បួនខ្នាតត្រឹមត្រូវគាត់ចេះវាយតម្លៃរហូតទៅដល់និកាយប្រវត្តិដទៃទៀតនេះជាផលប្រយោជន៍របស់គាត់ក៏ដូចជាផលប្រយោជន៍និស្សិតដែលទទួលបានពីវិទ្យាសាស្ត្រសុខាភិបាលនៅរាជរដ្ឋាភិបាលកម្ពុជាយើងបាទនិយាយរួមគឺថាសម្រាប់គាត់គឺផ្នែកភ្លឺមិនដូចមុនទេគេនិយាយគេថាប្រេវឡង់នៃអេប៉ាទីត B នៅវៀតណាម7% ចឹងគាត់ដឹងអូនៅប្រទេសវៀតណាមយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចហើយដើម្បីបាន7%ហ្នឹងគេធ្វើយ៉ាងម៉េចយកមកបាទពីមុនយើងគណៈថាតាមគេទេប៉ុន្តែដល់គេគាត់រៀនគាត់ដឹងគាត់យល់គាត់ធ្វើបានដោយខ្លួនឯងហើយគាត់អាចវាយតម្លៃទៅលើលទ្ធផលដែលគេធ្វើទៀតចឹងបាននៃទី1គាត់បានផ្នែកភ្លឺទី2គាត់អាចធ្វើបានទី3គាត់ជួយទៅដល់គ្រួសារទី4គាត់ជួយដល់សង្គមជាតិបាទនេះជាផលប្រយោជន៍ដែលទទួលបានពីការសិក្សានៅលើរាជរដ្ឋាភិបាលកម្ពុជាដោយអាដាមរដ្ឋាភិបាល លោកមានប្រសាសន៍ហើយដើម្បីរៀនចប់ពីរៀនយុទ្ធភានទៅត្រូវមានការវាយតម្លៃ4ដងបាទឆ្លងកាត់ការវាយតម្លៃរបស់គណៈកម្មការ4ដងទី1គឺគម្រោងបណ្ដោះអាសន្នទី2អឺប្លង់លំអិតទី3ការពារសាឡបងទី4នឹងការពារបញ្ចប់ឆ្លងកាត់4នេះទើបគាត់បានคล้ายទៅជាបណ្ឌិតឬក៏បញ្ញាបត្រជាន់ខ្ពស់អញ្ចឹង4ជំហាននេះហើយដែលជាការផ្ដល់នៅ កិត្តិយសរបស់គាត់ដែលទទួលបានពីរាជមិត្តសភាកម្ពុជាព្រោះថាមន្ត្រីដែលចេញពីរាជមិត្តសភាកម្ពុជានេះទៅកន្លងមកមានបណ្ឌិតពីរហើយដែលផ្នែកវិទ្យាសាស្ត្រសុខាភិបាលនោះគឺចេញពីរាជមិត្តសភាកម្ពុជាពីរទៅត្រូវបានគេទទួលស្គាល់បាទលោកលោកបណ្ឌិតជួនកំចេងគាត់បាន public ទៅលើអត្តបទហើយគាត់ធ្វើជួយនៅខាងក្រៅនៅអង្គការមជ្ឈមណ្ឌលក្តីសង្គមទៀតគឺថាគេមានអន្តរជាតិទទួលស្គាល់ចា៎ហើយដោយរូបខ្ញុំក៏ខ្ញុំធ្លាប់បានចូលរួមជាសមាជិករបស់ សមាគមថ្លើមរបស់សហរដ្ឋអាមេរិកក៏ដូចសហគមន៍ថ្លើមរបស់អឺរ៉ុបនិងសមាគមថ្លើមរបស់អាស៊ីប៉ាស៊ីហ្វិកចឹងគឺយើងបានចូលរួមជាមួយគេយើងបន្ទាប់ពីចេញពីរៀងរដ្ឋាភិបាលទៅខ្ញុំអាចមើលឃើញអាគេ public នេះយ៉ាងម៉េចហើយខ្ញុំក៏ធ្លាប់បាន research ដោយខ្លួនឯងអញ្ចឹងយើងយកអានឹងទៅ apply បានយើងអាចធ្វើបានជាមួយគេហើយក៏យើងយកចំណេះហ្នឹងមកចែករំលែកដល់និស្សិតយើងនេះដែលខ្ញុំចង់ជម្រាបជូនផលប្រយោជន៍បាទសូមអរគុណបាទចាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអាយដាមបណ្ឌិតចាអឺ មិញហ្នឹងពីអាយដាមដិតស្ភាចាតិចចំណាំងលោកក៏បង្ហើបបន្តិចដែលតកតងនឹងរឿងបដោះបដាលហ្នឹងស្ដាប់ទៅសិតតែឆ្លងកាត់ការការពារសារណា ម្ដងពីរដងបីដងបួនដងអញ្ចឹងណាមកដល់អាយដាមដិតនុតសម្បត្តិលោកក៏បញ្ជាក់បន្ថែមទៀតថាមុខជំនាញរបស់លោកហ្នឹងក៏មានឆ្លងកាត់ការសរសេរសារណាហើយការពារម្ដងពីរដងបីដងបួនដងដូចគ្នាហើយលោកក៏បង្ហាញយ៉ាងច្បាស់តកតងនឹងផលប្រយោជន៍នៃការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយវិទ្យាសាស្ត្រសុខាភិបាលចា៎ ពីព្រោះដូចដែលមិនថាខ្ញុំមិនថាទស្សនិកជនទាំងអស់ទេពេលដែលនិយាយរឿងវិជាសាស្ត្រសុខាភិបាលគឺផ្ដោតតែទៅលើវិជ្ជបណ្ឌិតផ្ដោតតែទៅលើកលានុបដ្ឋាយិកាប៉ុន្តែអ្វីដែលអឺអាយដាមបណ្ឌិតលោកបានបញ្ជាក់អំបញ្ញហ្នឹងគឺយើងរៀនយើងរៀងងាកបន្តិចហាក់ដូចជាងាកមករកខាង management ងាកមកខាង leadership ប៉ុន្តែគ្រាន់តែវាតកតងនឹងជំនាញសុខាភិបាលដដែលទេចាអញ្ចឹងសំណួរដដែលនេះដែរទស្សនិកជនលោកក៏នៅតែចង់ដឹងដែរពីព្រោះយើងនៅសល់2ជំនាញទៀត បន្តគឺនេះខ្ញុំសូមអនុញ្ញាតក្រុមជើងលោកបណ្ឌិតសួរសុធឿនចាសូមលោកបណ្ឌិតជួយបរិយាយអំពីផលប្រយោជន៍តកតងនឹងជំនាញដែលលោកបណ្ឌិតកំពុងតែទទួលបន្ទុកជាប្រធានមុខជំនាញនេះចាដូចជាខាងផ្នែកកសិកម្មអភិវឌ្ឍជនបទហើយនឹងវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រសត្វចាតើមានប្រយោជន៍អីខ្លះហើយអ្នកដែលគាត់រៀនចប់ Master PhD ហ្នឹងតើគាត់អាចប្រកបអាជីពការងារហើយប្រើមុខជំនាញហ្នឹងទៅក្នុងផ្លូវណាខ្លះចាសូមក្រុមជើង បាទខ្ញុំបាទសូមគោរពជំរាបសួរទស្សនៈទីទស្សនៈជនម្ដងទៀតបាទខ្ញុំនឹងនិយាយដោយឈ្មោះថាតើមុខវិជ្ជាដែលរៀននេះនឹងផ្ដល់ផលប្រយោជន៍ខ្លះអឺការរៀបចំជាកម្មវិធីប្រដបដាលនេះអឺដែលខ្ញុំនឹងនិយាយនេះគឺយើងសំដៅទៅមុខវិជ្ជា3គឺទី1មុខវិជ្ជាវិទ្យាសាស្ត្រដែលអង់គ្លេសយើងហៅថា Animal Science មុខវិជ្ជាវិទ្យាសាស្ត្រសត្វដែលយើងហៅថា Animal Medicines ហើយនឹងមុខវិជ្ជាមួយទៀតគឺ Agriculture and Rural Development មុខវិជ្ជាទាំង3នេះប្រកាសឲ្យទស្សនិកជន គឺវាតាក់ទងទៅជាមួយនឹងការងារកសិកម្មហើយខ្ញុំគាត់ចង់ជំរាបជូនមួយទៀតថាយើង ក៏បានទទួលស្គាល់ថាកសិកម្មនៅប្រទេសរបស់យើង គឺសំខាន់សំខាន់មិនគ្រាន់តែសម្រាប់គុតគង់ឬក៏ធានាសុខភាពស្បៀងទេ ប៉ុន្តែឥឡូវនេះកសិកម្មរបស់យើងឈានមុខគឺជាអ្វីដែលយើងផលិតហើយនាំចេញហើយយើងឃើញរបាយការណ៍ជាបន្តបន្ទាប់ហើយកសិកម្មរបស់យើងនឹងត្រូវតែជាកសិកម្មទំនើបដើម្បីឲ្យមាន productivity safety ដែលយើងអាចនាំ commodity របស់យើងចេញទៅបានច្រើនឥឡូវងាកមកមុខជំនាញរបស់យើងផ្នែករបស់យើងអឺខ្ញុំជំរាបជូនមុនដំបូងគឺផ្នែកមុខវិជ្ជាវិទ្យាសាស្ត្រ នៅពេលនេះគឺយើងយើងយើងជជែកគ្នាដើម្បីអេកូជំរាបជូនទស្សនិកជនក៏ដូចជាបងប្អូននិស្សិតដែលនឹងត្រៀមថាតើខ្លួននឹងចាប់យកមុខវិជ្ជាអីដើម្បីនឹងអាចនឹងថាមករៀនសម្រាប់ចិត្តមកនៅរៀននៅសភាមុខវិជ្ជាវិទ្យាសាស្ត្រនេះយើងរៀបចំកម្មវិធីសិក្សាឲ្យឲ្យនិស្សិតណាយើងនិយាយពីផ្នែកបញ្ញាបត្រជាន់ខ្ពស់សិនយល់ពីប្រព័ន្ធផលិតកម្មសាស្ត្រចេះចិញ្ចឹមសត្វ បង្កាត់និងជ្រើសរើសពូជសត្វបង្កើតនិងបន្តពូជសត្វចេះផលិតចំណីបាទនឹងសំខាន់ពីជីវសុវត្ថិភាព ពីការបង្ការជំងឺសត្វយល់ពីអាកប្បកិរិយារបស់សត្វដែលយើងហៅថា animal behavior បាទហើយមិនត្រឹមតែប៉ុណ្ណឹងទៀតគឺថាយើងរៀបចំ គ្រឹះក្លឹមរបស់យើង នេះឲ្យនិស្សិតដែលរៀនហើយនេះយល់ពីច្បាប់ ពីលិខិតបទដ្ឋាន គ្រប់គ្រងការងារកសិដ្ឋានឲ្យចេះគរុកសល គ្រូកសលឲ្យចេះចិត្តសាស្ត្រចេះការងារគ្រប់គ្រងដែលវាគ្មិនយើងបានមានប្រសាហើយអឺការងារគ្រប់គ្រងហិរញ្ញវត្ថុហើយជាពិសេសគឺការងារស្រាវជ្រាវដែលរៀននិទ្ធិភាឲ្យតម្លៃខ្ពស់វិភាគតិន្នន័យចេះសរសេរគម្រោងទៀតបាទពីព្រោះនិស្សិតយើងជីទូទៅយើងឃើញថាលុយដែលមានជាជាជាលុយប្រភពផ្សេងផ្សេងវានៅពេលប៉ាពេញលំហ ប៉ិនបើសិនជានិស្សិតមិនចេះសរសេរគម្រោងចាប់យកអានឹងទេលុយនឹងវានៅតែប៉ែប៉ោបាទហើយហើយនឹងមួយទៀតគឺថានៅទីនេះយើងនឹងរៀបចំឲ្យការទទួលបណ្ដុះបណ្ដាលរបស់យើងនឹងមានក្រមសីលធម៌និងក្រមវិជ្ជាជីវៈយើងត្រូវទាំងអស់គ្នាខ្ញុំជឿថាអាយដាមមណ្ឌិតស្វាចាក៏ដូចជាវាគ្មិនទាំងអស់ប្រហែលជាយល់ដូចយើងខ្ញុំថាយើងត្រូវតែតម្រង់ទិសឲ្យនិស្សិតរបស់យើងនេះប្រដុសបដាលហើយណាពីព្រោះគាត់នឹងคลายទៅជាអ្នកដឹកនាំក្នុងកម្រិតណាក៏ដោយចុះ ថាឲ្យមានក្រមសីលធម៌ហើយដែលខ្ញុំបើសិនជាមានឱកាសខ្ញុំនឹងជំរាបជូនថាតើក្រមសីលធម៌នឹងចង់សំដៅទៅលើអីហើយឲ្យមានក្រមវិជ្ជាជីវៈមានន័យថាត្រូវធ្វើ professional ការងាររបស់យើងបាទតកតងមុខវិជ្ជាមួយទៀតគឺវិជ្ជាសាស្ត្រដែលយើងហៅថា animal medicine ហ្នឹងគឺអឺ curriculum របស់យើងតម្រង់ឲ្យគាត់ចេះ epidemic សាស្ត្រ epidemiology epidemiology ជាមុខវិជ្ជាមួយដែលខ្ញុំឧទាហរណ៍ថាយើងមានបញ្ហាជំងឺ Covid ហ្នឹងក៏ដោយ គេធ្វើ trend គេអាចដឹងពី risk assessment លក្ខណៈគេអាចនឹងយើងហៅថាធ្វើការព្យាករតើជំងឺនឹងវាយ៉ាងដូចម្ដេចបាទចេះពីការបង្ការជំងឺចេះឆ្លងពីជំងឺសំខាន់សំខាន់ចេះព្យាបាលហើយនៅក្នុង course ហ្នឹងអ្វីត្បិតតែយើងរៀនយើងក៏ឲ្យគាត់ចេះចេះយកវត្ថុវិភាគចេះពិនិត្យព្យាបាល ហើយដូចគ្នាមួយផ្នែកទៀតដែលដែលវាដូចគ្នានោះគឺមានលក្ខណៈរួមគឺគោរពកសលចិត្តចិត្តសាស្ត្រច្បាប់ទលាប់ការងារគ្រប់គ្រងរដ្ឋបាទចំណុចមួយទៀតកសិកម្មនិងអភិវឌ្ឍជនបទរឿងនេះគឺតកតទៅនឹងកសិកម្មឲ្យចេះដាំដុះចេះបង្កាត់ចេះជ្រើសរើសពូជដំណាំបាទស្គាល់ពីសត្វល្អិតសត្វល្អិតគឺ epidemiology entomology សត្វល្អិតដែលបំផ្លាញដំណាំលក្ខណៈបាទ ស្គាល់ពីគុណភាពដីចេះគ្រប់គ្រងដីចេះប្រើប្រាស់ជីដំណាំយល់ពីដំណាំសំខាន់សំខាន់ការបង្កើតគំនិតថ្មីថ្មីនឹងកសិកម្មវិឆ្លាតអានេះដែលយើងត្រូវតែចាប់យកណាជាជា revolution មួយដែលយើងត្រូវធ្វើបាទហើយហើយក៏ចេះគ្រប់គ្រងធនធានធម្មជាតិបញ្ហាអនាម័យការអភិវឌ្ឍសហគមន៍ហើយ ក៏មានផ្នែកដែលដូចខ្ញុំបរិយាយពីខាងលើគឺតកតងការគ្រប់គ្រងគ្រប់កុសលចេះវិភាគតិន្នន័យលក្ខណៈហើយខ្ញុំសូមបន្ថែមទៀតថាមុខវិជ្ជាដែលខ្ញុំបានជម្រាបជូននេះគឺវាមានទីផ្សារទីផ្សារដោយសារតែប្រទេសយើងជាប្រទេសកសិកម្មមានទីផ្សារហើយក៏មានកតាបកិច្ចអ្នកដែលបដោះប្រាហើយផ្ដល់សេវាផ្ដល់សេវាទាំងនោះទៅនៅក្នុងទីផ្សាររបស់យើងបាទ ចឹងបើសិនជាខ្ញុំគាត់នឹងជម្រាបដោយខ្លីមានន័យថានៅពេលដែលនិស្សិត ទាំងបញ្ញាបត្រជាន់ខ្ពស់ហើយឬក៏បណ្ឌិតគឺថាអឺយើងមានអាចបង្កើតជាធ្វើការងារនៅក្នុងកិច្ចការសាធារណៈមានន័យថានៅក្នុងក្របខ័ណ្ឌរដ្ឋអាចធ្វើកិច្ចការឯកជនក្រុមហ៊ុនជាទីប្រឹក្សាបាទកាលណាយើងចេះច្បាស់យើងធ្វើជាទីប្រឹក្សាជាអ្នកគ្រប់គ្រង ជាអ្នកបណ្ដោះបណ្ដាលដោយពួកយើងជាអ្នកគ្រប់គ្រងផងជាអ្នកវិទ្យាសាស្ត្រផងជាអ្នកបណ្ដោះបណ្ដាលផងបាទអឺជាអ្នកស្រាវជ្រាវហើយក៏អាចនឹងបើកក្រុមហ៊ុនធ្វើអាជីវកម្មឬក៏បើកកសកម្មកសិដ្ឋាននេះខ្លួនឯងបានដូច្នេះការរៀបចំគ្រីបក្លឹមរបស់យើងនេះគឺយើងតម្រង់ទិសដោយដែលខ្ញុំបានជំរាបជូនដើម្បីឲ្យឲ្យអ្នកដែលចេញទៅនឹងគឺថាមានការងារធ្វើមិនគិតថាជាការងារសាធារណៈឯកជនឬក៏ ការងារដែលយើងទៅបម្រើការឲ្យក្រុមហ៊ុន បាទសូមអរគុណបាទចាទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីមេត្រីក្រោយពីស្ដាប់ប្រសាសន៍របស់លោកបណ្ឌិតហើយដូចជាច្បាស់តែម្ដងចាអឺរៀនអីខ្លះចង់និយាយថាមុខវិជ្ជា ជំនាញហ្នឹងវាធំ វាធំទលាយតាមដែលប្រសាសន៍លោកបណ្ឌិតមិញប៉ុន្តែអ្វីដែលយើងផ្ដោតសំខាន់នៅការបដិបដារៀនវិទ្យាសភាកម្ពុជារបស់យើងហ្នឹងយើងធ្វើតែ3មុខវិជ្ជាទេដែលមុខជំនាញទេដែលដែលធំធំគឺនេះខ្ញុំសូមជម្រាបឡើងវិញមានវិទ្យាវិទ្យាសាស្ត្រសត្វវិទ្យាសាស្ត្រសត្វហើយនឹងកសកម្មនិងអភិវឌ្ឍជនបទហើយលោកបណ្ឌិតក៏បានជម្រាបជូនពីផលប្រយោជន៍មួយចំនួន សន្ធឹកសន្ធាប់ចា៎ ហើយបើសួរថារៀនមុខវិជ្ជានឹងហើយទៅធ្វើអីបានខ្លះរាជការឯកជនអាចធ្វើជាអ្នកប្រឹក្សាយោបល់អាចបន្តការងារស្រាវជ្រាវ អាចខ្លាយជាអ្នកបណ្ដុះបណ្ដាលឬ អាចបើកកសិដ្ឋានចំសัตว์ខ្លួនឯងឬក៏បង្កើតជាជំនួយអ្វីដែលតកតងនឹងជំនាញរបស់ខ្លួនឯងពីព្រោះសំខាន់គឺយើងមានធនធានចំណេះដឹងរួចហើយចានៅក្នុងហ្នឹងហើយអ្វីដែលលោកបណ្ឌិតបានបន្ថែមទៀតហ្នឹងគឺពេលណាដែលយើងរៀនចេះហើយពេលណាដែលយើងមានចំណេះដឹងគ្រប់គ្រាន់ហើយកុំភ្លេចក្រមសីលធម៌ហើយនិងក្រមវិជ្ជាជីវៈដែលយើងទទួលបាននៅក្នុងខ្លួនរបស់យើងមានន័យថាមានគេហៅមាន hard skill ហើយ complete soft skill នៅក្នុងហ្នឹងក៏អាចជួយឲ្យការបន្តអាជីពការងាររបស់យើងហ្នឹងវាមានជោគជ័យហើយ អឺជាបន្តទៀតនាងខ្ញុំសូមអនុញ្ញាតអឺក្រុមជើញឯកឧត្តមបណ្ឌិតឈិតវណ្ណរិទ្ធចាយើងចង់និយាយថារាល់ថ្ងៃនេះមុខវិជ្ជា IT ឥឡូវខ្ញុំនិយាយកាត់តែហ្មងតាមុខវិជ្ជា IT ហ្នឹងអឺពេញនិយមឯកឧត្តមពេញនិយមធ្វើអីក៏ IT ដែររាល់ថ្ងៃនេះអឺសំបីតែយើងកំពុងតែ live អីអីរាល់ថ្ងៃនេះនេះរាល់ថ្ងៃរហូតមកដល់ round ទី5នេះក៏រាល់ តាមតាំងពីកូវីដ2 3ឆ្នាំនេះមកគឺអាប្រព័ន្ធបច្ចេកវិទ្យាស្អីស្អីសពគ្រប់បែបយ៉ាងហ្នឹងវាកំពុងតែដំណើរការយ៉ាងយ៉ាងរីកស្គុះស្គីហ្មងមានន័យថាបើអត់ប្រព័ន្ធហ្នឹងគឺយើងយ៉ាប់ហើយយើងយើងយើងត្រូវគាំងហ្មងយើងត្រូវគាំងអត់ដឹងធ្វើម៉េចអញ្ចឹងបើគ្រាន់តែយើងនិយាយមកត្រួសមិញហ្នឹងយើងឃើញប្រយោជន៍របស់វាហើយស្រេចហើយប៉ុន្តែដោយឡែកខ្ញុំក៏ចង់ដឹងទស្សនិកជនក៏ចង់ដឹងថាឥឡូវបើមុខវិជ្ជារៀនរៀនមុខវិជ្ជា IT ជាក់លាក់នៅក្នុងអាកម្រិតអនុបណ្ឌិតបញ្ញាបត្រជាន់ខ្ពស់ហើយនឹង កម្រិតបណ្ឌិតហ្នឹងតើផ្ដល់ប្រយោជន៍អីខ្លះពីព្រោះអ្វីដែលខ្ញុំដែលយើងកំពុងតែពិភាក្សាគ្នាមិញហ្នឹងគឺជំនាញដោយថាឥឡូវយើងសន្លឹកមើលគាត់ទៅរៀនវគ្គខ្លីឬក៏គាត់ទៅរៀនអីព្រោះអីចេះក៏គាត់មើលឃើញអាផលប្រយោជន៍ហ្នឹងដែរប៉ុន្តែដោយឡែកសម្រាប់កម្រិតវាកាន់តែខ្ពស់ទៅមានន័យថាតពីពី Bachelor Degree ទៅណាចូលទៅដល់ Master PhD តើមានប្រយោជន៍អីខ្លះហើយពួកគាត់ប្រកបការងារអីខ្លះដែលយកជំនាញអស់ហ្នឹងទៅប្រើឯកឧត្តមដិតចា៎ ខ្ញុំចង់ដឹងហើយនឹងទស្សនិកជនក៏ចង់ដឹងដែរចា៎បាទអឺសូមអរគុណជាថ្មីម្ដងទៀតគឺខ្ញុំចង់ជម្រាបថាមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាននេះដោយដែលវេទិការនីហើយនឹងការរំលឹកឡើងវិញរបស់អឺអេដាមនិងលោកបណ្ឌិតទាំងអស់ដែលបានចូលរួមនៅទីនេះយើងឃើញហើយថាអឺ សប្ថ្ងៃ IT បានចូលទៅគ្រប់វិស័យក៏ប៉ុន្តែសួរថាតើចូលនឹងចូលប៉ុណ្ណាបាទសម្រាប់វិស័យជាឧទាហរណ៍ថាវិជ្ជសាស្ត្រឬមួយក៏កសិកម្មដូចដែលឯកឧត្តមនៅទីនេះឯកឧត្តមបណ្ឌិតសុភាចាក៏បានលើកដែរថាអូនៅគ្រប់មុខជំនាញទាំងអស់ហ្នឹងគឺយើង បាន ប្រើកុំព្យូទ័របាទកុំព្យូទ័រគឺ សម្រាប់វិភាគសម្រាប់ ទទួលតិន័យសប្តាហ៍ថ្ងៃលែងមាននរណាអង្គុយបោកដោយដៃហើយគឺគេចាប់ផ្ដើមដោយការ ប្រើប្រាស់កុំព្យូទ័រអាហ្នឹងគឺជាជំហានទី1ហើយបាទតទៅទៀតផ្នែករបស់អាដាមមនិតសភាចាដូចជាខាង ផ្នែកគូ គំនូឬមួយក៏រចនាលម្អហ្នឹងក៏សិតតែកុំព្យូទ័រដែរសប្តាហ៍ថ្ងៃគ្មាននរណាអង្គុយធ្វើតុកមួយយកទៅដាក់ជា market ជាអីឲ្យបានថតទេគឺគេអង្គុយគូទៅក្នុងកុំព្យូទ័រហ្នឹងគឺគេដាក់ឲ្យថាចំតនេះគេលាបពណ៌ស្អីចំតនេះគេមានជាងយ៉ាងម៉េចស្អីស្អីគឺគេមើលនៅក្នុងហ្នឹងដោយឡែកសួរថាចុះបើ IT ខ្លួនឯងនេះវិញតើធ្វើអីបាទអូ បាទមុខវិជ្ជាដទៃដឹងហើយថាមានទាំងអស់ហើយចុះ IT ខ្លួនឯងសម្រាប់អ្នក IT គឺត្រូវតែបង្កើតរបស់ថ្មីបើសិនជាគេមកតន់ខ្លួនឯងហើយខ្លួនឯងទៅត្រូវយក IT ស្អីថ្មីដែលយកទៅអឺមុខគេត្រូវនាំមុខគេតទៅទៀតតកតងទៅនឹងការប្រើប្រាស់កុំព្យូទ័របាទហើយអឺបើសិនជាទស្សនិកជនទាំងអស់អឺលោកបានដឹងហើយគឺសម័យសប្តាហ៍ថ្ងៃនេះគេ សន្មតថាយើងគឺជាសម័យបដិវត្តឧស្សាហកម្ម4.0បាទអឺខ្ញុំរំលឹកឡើងវិញត្រួសត្រាសទី1គឺអឺ4.0ហ្នឹងបានន័យថាយើងចាប់ផ្ដើមប្រើឧបករណ៍ដែលវៃឆ្លាតសូម្បីតែកុំព្យូទ័រក៏ត្រូវវៃឆ្លាតស្អីក៏ត្រូវវៃឆ្លាតដែរគឺចូលដល់សម័យកាលមួយ ដែលយើងហួសពីរបូតមកបន្តិចរបូតវាចេះធ្វើតែការងារនៅក្នុងខ្លួនវាវាមានភាពវៃឆ្លាតមួយចំនួនក៏ប៉ុន្តែដល់ទៅ 4.0នេះគឺគេសំដៅទៅលើលើភាពវៃឆ្លាតទាំងអស់ភាពវៃឆ្លាតទាំងអស់តើយើង រំពឹងទៅលើអីរំពឹងទៅលើរបស់មួយដែលយើងកំពុងតែប្រើនេះតែម្ដងគឺអ៊ីនធឺណិតបាទអ៊ីនធឺណិតនៅពេលដែលអ៊ីនធឺណិតលឿនលឿនអញ្ចឹងឧបករណ៍ដែលវៃឆ្លាតទាំងប្រមាណអាចបញ្ជូនសញ្ញាអញ្ចឹងក្នុងនេះមិនមែនតែ IT ម្នាក់ទេបើនិយាយទៅក្នុង IT ត្រូវរាប់ទាំងទូរគមនាគមន៍ចូលក្នុងនឹងអញ្ចឹង នៅរៀបរដ្ឋសភាតើយើងមានជំនាញអ្វីខ្លះទីនេះគឺយើង បង្ហាញអំពីទូរគមនាគមន៍របស់ដែលជាគន្លឹះព្រោះថាសំបីតការបញ្ជូនព័ត៌មានឥឡូវនេះក៏ទៅតាមរយៈទូរគមនាគមន៍បានន័យថាតាមរយៈអ៊ីនធឺណិតអឺយើងមានសិក្សាអំពីប្រព័ន្ធអឺសវត្ថភាពនោះគឺជាចំណុចដែលសំខាន់ព្រោះសប្តាហ៍ថ្ងៃនេះយើងឃើញថាអឺការប្រើកុំព្យូទ័រមិនមែន មាន តែមនុស្ស ដែលប្រកបដោយសិលធម៌ទេមានអ្នកដែលប្រកបដោយអសិលធម៌ដែរដល់អ្នកអសិលធម៌ហ្នឹងគាត់ច្រើនតែបង្កើតទៅជាមេរោគបង្កើតជាស្អីជាស្អីអញ្ចឹងវាយប្រហារប្រព័ន្ធមួយជួនកាលទៅធ្វើឲ្យខូចនិយាយចាំទៅយើងនិយាយថាលក្ខណៈនេះគឺឬមួយក៏បង្ហាញមហិទ្ធិឫទ្ធិរបស់ខ្លួនឯងឬមួយក៏ចង្រៃធ្វើម៉េចឲ្យគេវិនិច្ឆ័យអញ្ចឹងអឺវាត្រូវមានប្រព័ន្ធមួយទៀតដើម្បីទប់ទល់ជាមួយនឹងការ វាយប្រហារពីសំណាក់អ្នកដែលយើងនិយាយថាអសិលធម៌គាត់តាមពិតទៅជួនកាលគាត់មិនខលខូចទេប៉ុន្តែគាត់ចង់បង្ហាញហ្មងថាប្រព័ន្ធប៉ុណ្ណឹងទប់នឹងអញមិនជាប់ទេណាគាត់ធ្វើចឹងបាទអញ្ចឹងយើងឃើញថានឹងរបស់2របស់ទី3គឺរបស់គេហៅថា traditional បានន័យថារបស់ដែលធ្លាប់ពីបុរាណមកនៃ IT គឺតកតងទៅនឹង ការសរសេរកម្មវិធីគឺជាឫសគល់ដំបូងផុតនៃ IT ហ្នឹងកាលណាយើងចាប់ដើមអឺសរសេរកម្មវិធីអ្វីមួយក៏ប៉ុន្តែការសរសេរកម្មវិធីហ្នឹងសប្តាហ៍វាចូលដល់ដំណាក់កាលថ្មីហើយគឺការប្រើការសរសេរកម្មវិធីនៅលើអ៊ីនធឺណិតសម្រាប់ web បាទចឹងមិនមែនថានៅទៅលើកុំព្យូទ័រទេព្រោះកម្មវិធីដែលដាក់នៅក្នុងកុំព្យូទ័រវា កំពុងពេញនិយមពីឆ្នាំ93 94នេះហ្នឹងគឺគេពេញនិយមបង្កើតកម្មវិធីមួយមួយហ្នឹងដាក់នៅលើកុំព្យូទ័រប៉ុន្តែដល់សម័យឥឡូវនេះគឺកម្មវិធីនៅលើអ៊ីនធឺណិតកម្មវិធីនៅលើអ៊ីនធឺណិតហ្នឹងគឺយើងអាចនឹងនិយាយបានថានៅក្នុងនេះគឺមាននៅលើ website ហើយនឹងនៅលើទូរស័ព្ទដៃផងដែរព្រោះទូរស័ព្ទដៃយើងហ្នឹងសប្តាហ៍ខ្ញុំមិននិយាយអំពីអឺទូរស័ព្ទដែលអឺ ស្មាតឡើងទៅហ្នឹងគឺយើងហៅថាទូរស័ព្ទស្មាតឬក៏ទូរស័ព្ទដែលឆ្លាតហ្នឹងគឺវាជាកុំព្យូទ័រមួយរួចទៅហើយទូរស័ព្ទមួយហ្នឹងវាជាកុំព្យូទ័រមួយវាមានទទួលនីតិទទួលហើយនឹងបញ្ជូនព័ត៌មានស្អីស្អីយើងប្រើទាំងអស់គ្នាហើយដូចជាក្នុង Facebook នៅលើអឺបណ្ដាញសង្គមជាច្រើនដទៃទៀតហ្នឹងគឺសិតតែជាបច្ចេកវិទ្យាដែលសរសេរនៅលើ web បាទហើយបើយើងនិយាយអំពី web សួរថាអូចុះអានឹងវាត្រូវធ្វើម៉េចវាត្រូវមានកន្លែងមួយរក្សាទុកវាត្រូវមានកន្លែងមួយដើម្បីអាចបញ្ជូនហើយនឹងទទួលទិន្នន័យពីអ្នកប្រើប្រាស់អីអីហ្នឹងអឺបរទេសគេបានធ្វើរួចទៅហើយហើយក៏គេក៏ជោគជ័យដែរដូចជា Facebook ជាដើមយើងឃើញហើយថាជាលក្ខណៈក្រុមហ៊ុនឯកជនទេយើងខ្មែរយើងមិនទាន់បានធ្វើទៅដល់នោះដូចគេមែនក៏ប៉ុន្តែយើងនឹងបណ្ដោះបណ្ដាលឲ្យ និស្សិតឬមួយក៏និយាយចំទៅថាអ្នកដែលយើងបានផលិតចេញទៅគាត់អាចនឹងមានលទ្ធភាពយ៉ាងហោចណាស់យល់សិនបើសិនជាមិនទាន់ផលិតទេបើបើគាត់មានលទ្ធភាពដល់ទៅផលិតខ្លួនឯងចេញជារបស់អីថ្មីទៀតអានឹងគឺវាកាន់តែប្រសើរអញ្ចឹងជំនាញរបស់យើងហ្នឹងគឺវាមិនច្រើនមកក៏ប៉ុន្តែយើងក្តោបយកអ្វីដែលសំខាន់សំខាន់នឹងខ្ញុំសូមរៀបរាប់ត្រុសត្រុសប៉ុណ្ណឹងសូមអរគុណបាទ ចាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅឲ្យដល់បណ្ឌិត ដែលបានបញ្ជាក់តកតងនឹងផលប្រយោជន៍នៃការសិក្សាជំនាញព័ត៌មានវិទ្យានៅក្នុងកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតចានៅរៀនវិទ្យាភាកម្ពុជាស្ដាប់ទៅសម្រាប់ខ្ញុំអ្នកជាសាស្ត្រសង្គមការពិតជំនាញដើមរបស់ខ្ញុំជាសាស្ត្រអប់រំអញ្ចឹងវារៀងកន្លែងខ្លះរៀងរៀងស្មុគស្មាញសម្រាប់ខ្ញុំ ដោយសារតែខាង IT វិទ្យាសាស្ត្រពិតអញ្ចឹងស្ដាប់កន្លែង ខ្លះយើងអត់យល់ទេ ប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់អ្នកដែលមានទំនោរនិងការពេញចិត្តទៅលើជំនាញជាសាស្ត្រពិតហ្នឹងគាត់យល់បានគាត់ដឹងថាពេលណាដែលគាត់បន្តការសិក្សារបស់គាត់ហ្នឹងខ្ពស់ហួសពីថ្នាក់បរិញ្ញាបត្រទៅគាត់សម្លឹងឃើញផ្លូវដែលវែងឆ្ងាយទៅមុខទៀតមានន័យថាគាត់កំពុងតែអភិវឌ្ឍខ្លួនរបស់គាត់ឲ្យទាន់សម័យកាលអឺខ្ញុំចាំប្រសាសន៍អៃដាមបណ្ឌិតសុភាចារកាលពីវគ្គទី4លោកថា រាល់ថ្ងៃនេះមិនមែនថាយើងអត់យើងសូម្បីតែយើងនៅស្ងៀមក៏យើងនៅក្រោយគេដែរអញ្ចឹងមានន័យថាសកលលោកគេទៅមុខអស់ហើយដូច្នេះប្រសិនបើយើងចាប់អារម្មណ៍លើជំនាញហ្នឹងយើងត្រូវអភិវឌ្ឍខ្លួនយើងទៅទៀតអ្នកដែលគាត់ចាប់អារម្មណ៍ IT ពីមុនគាត់បញ្ញាបត្រហើយគាត់បន្ថែមទៀតដោយដែលលោកបណ្ឌិតលោកមានប្រសាសន៍អញ្ចឹងមានន័យថាបន្ថែមបន្ថែមបន្ថែមវាគ្មិនរបស់យើងបន្ថែមកម្រិតចំណេះដឹងដើម្បីធ្វើដំណើរឲ្យទាន់ការអភិវឌ្ឍរបស់សកលលោកបើមិនអញ្ចឹងទេយើង នៅពីក្រោយគេនៅពីក្រោយគេឆ្ងាយចាកាន់តែ ឆ្ងាយទៅឆ្ងាយទៅអឹមប្រិមិត្តទាំងអស់ជាទីគោរពនិងជាទីមេត្រីអឺមុននេះបន្តិចសង្ឃឹមថាលោកអ្នកនៅចាំបានថាអាយដាមបណ្ឌិតសុភាចារក៏ដូចជាអាយដាមបណ្ឌិតលោកបានបង្ហើបតកតងនឹងអឺចំណុចខ្លះនៃការបណ្ដុះបណ្ដាលអឺមុខជំនាញនៅរាជរដ្ឋាភិបាលកម្ពុជា ដែល នៅក្នុងពេលនោះលោកបានមានប្រសាសន៍ថាត្រូវការពារ ម្ដងពីរដងបីបីដង4ដងអញ្ចឹងអញ្ចឹងប្រហែលជាទស្សនិកជនលោកឆ្ងល់ហើយថាការពីអីគេហើយប្រៀបធៀបជាមួយនឹងស្ថាប័នបណ្ដុះបណ្ដាលផ្សេងទៀតកន្លែងខ្លះក៏មានកន្លែងខ្លះក៏អត់ប៉ុន្តែដោយឡែកសម្រាប់ស្ថាប័នរាជបណ្ឌិតសភាកម្ពុជានេះខ្ញុំក៏ចង់ដឹងថាតើមានលក្ខណៈនៃការកម្មវិធីបណ្ដុះបណ្ដាលមុខជំនាញហ្នឹងចង់និយាយថាដំណើរការរបៀបម៉េចដូចថាតម្រូវឲ្យសិស្សហ្នឹងគាត់រៀនជាលក្ខណៈ មុខវិជ្ជាប្រឡងចប់ឬក៏តម្រូវឲ្យធ្វើអីផ្សេងទៀតចាដើម្បីបញ្ចប់ការសិក្សាឬក៏បញ្ចប់កម្រិតសិក្សារបស់គាត់ហ្នឹងចាអញ្ចឹងនេះខ្ញុំសូមជូនសំណួរទៅអាយដាមដិតសុភាចាតែសំណាងចាតាមតាមដែលនាងខ្ញុំដឹងមុខជំនាញតែងលម្អនេះ ព្រៀងនឹងចេញ នៅក្នុងចេញវគ្គទី1តែម្ដងនៅក្នុងនៅក្នុងចុងឆ្នាំយើងនេះឯង ប៉ុន្តែយ៉ាងណាក៏ដោយនាងខ្ញុំក៏ចង់ដឹងថាតើដំណើរការនៃការបដិបដាហ្នឹងតម្រូវឲ្យនិស្សិតធ្វើអីខ្លះដែរអាយដាមចាឧទាហរណ៍ថាថ្នាក់ Master ឬក៏ថ្នាក់ PhD ចាបាទសូមអរគុណសូមបញ្ជាក់បន្ថែមទៅទៀតនៅមុខជំនាញតុបតែងលម្អនៅស្ថាបត្យកម្មនេះគឺយើងរៀនខុសពីកាលដែលយើងនៅថ្នាក់ Bachelor អញ្ចឹងយើងនៅរៀនជាទូទៅនៅផ្នែកទៅលើពិភពលោកក៏ដូចកម្ពុជាយើង ការរៀនផ្នែកសិល្បៈនេះវាត្រូវមានទ្រឹស្ដីភ្ជាប់នឹងអនុវត្តអញ្ចឹងទ្រឹស្ដីភ្ជាប់នឹងអនុវត្តហ្នឹងគឺធ្វើស្អីខ្លះឧទាហរណ៍ថាឥឡូវគាត់រៀបចំតុបតែងផ្ទះមួយអញ្ចឹងគាត់ត្រូវគូប្រមាណប៉ាណូទៅបង្ហាញពីប្លង់រួមប្លង់បាតហ្វាសាតមុខហ្វាសាតក្រោយគប់កាត់ចំហៀងកាត់ពីឆ្វេងកាត់ពីស្ដាំមើលពីដំបូលបន្ទាប់មកទៀតគាត់ត្រូវសរសេរសារណាមួយ ដូចជាអ្នករៀនទ្រឹស្ដីដែរដូចជាផ្នែកសេដ្ឋកិច្ចអីចឹងគាត់ត្រូវការ សារណាសរសេរបញ្យលពីគេហៅពីប្រវត្តិពីរបៀបគេហៅបច្ចេកជាងការសរសេរការដំឡើង ពីគំនិត ពីគោលគោលការណ៍សំខាន់សំខាន់ដើម្បីយើងធ្វើជំនាញយើងឲ្យត្រូវហ្នឹងគឺគាត់ចងក្រងជាសារណាអញ្ចឹងនៅរៀបមណ្ឌលសភាយើងនេះ គឺយើងត្រូវ បំពេញកិច្ចការ2អនុវត្តឲ្យនឹងការចងក្រងឯកសារស្រាវជ្រាវហ្នឹង ធ្វើអ្វីដែលមានភាពប្លែកហើយជារបកកំហើញដែលគាត់ស្រាវជ្រាវរកឃើញបាទបើអ្វីដែលចម្លងតាមគេនោះគឺយើងមិនអោយទេយើងចង់ថាអ្វីដែលគាត់មករៀននៅទីនេះគឺជាកម្មសិទ្ធិបញ្ញារបស់គាត់នៅសញ្ញាបត្រនៅជំនាញមួយមួយដែលគាត់ទទួលបានណាក្រោយពីការឆ្លងលក្ខខណ្ឌ4ចំណុចដូចជាវាគ្មិនមុនមុនបានលើកខ្ញុំមិនលើកតទៀតទៀតដដែលដដែលអញ្ចឹងយើងនឹងបានកហៅ កម្មសិទ្ធិបញ្ញាមួយដែលជាជំនាញមួយ ដែលគ្មានអ្នកណាជន់យើងហើយយើងក៏មិនចម្លងគេប៉ុន្តែចាំបាច់យើងយោងឯកសារយោងយកពីមូលដ្ឋានអ្វីដែលគេមានដើមមុនយើងហើយយើងធ្វើឲ្យប្រសើរជាងគេ បាទគោលបំណងរបស់យើងអញ្ចឹងបងប្អូនតាមនៅរៀបដិសភានេះអញ្ចឹងខ្ញុំសូមជម្រាបថាការខិតខំប្រឹងប្រែងរៀនមុខជំនាញនេះជាមួយពួកយើងខ្ញុំនៅរៀបដិសភាគិតថាលទ្ធផល ដែលសម្រេចបានហ្នឹងទី1ខ្ញុំចង់ឲ្យបានកើនធនធានមនុស្សទៅលើវិស័យតុបតែងលម្អនៅស្ថាបត្យកម្មនៅកម្ពុជាឲ្យបានច្រើនជៀសវាងការនាំចូលពីក្រៅជាទូទៅយើងច្រើនណានិយមសិង្ហបុរីសិង្ហបុរី design យើងទៅជួលគេមកតែធ្វើបរិយាក៏យើងជួលគេមកដែរអញ្ចឹងទៅធ្វើអាគារណាមួយតាមក្រសួងស្ថាប័នមួយចំនួនហ្នឹងក៏យើងដូចរបៀបថាមិនសូវទុកចិត្តគេហៅស្នាដៃកូនខ្មែរដែរយើងត្រូវតែមានគំនិតមួយគិតថា ពាក្យស្លោកមួយដែលយើងតែតែនិយាយគ្រប់ស្ថាប័នមួយនេះយើងថាខ្មែរអាចធ្វើបានចឹងអាចធ្វើបានលុះត្រាតែម៉េចដល់តែយើងមានសមត្ថភាពចឹងដល់មានសមត្ថភាពដែលយើងខំរៀនអ្វីអ្វីត្រូវតែគេរៀនរៀនរៀនរៀនមិនចេះចប់តែខ្ញុំសពថ្ងៃក៏នៅតែរៀនដែររៀនពីអ្នកដែលថាកន្លែងណាដែលគេថាមិនល្អយើងទៅរៀនអាហ្នឹងវាខុសពីយើងតែកាលមុនយើងចង់ដឹងឥឡូវហ្នឹងកន្លែងណាដែលគេថាបរាជ័យយើងចង់រៀនអាហ្នឹងរៀនដើម្បីយើងការពារគប់ស្កាត់ អ្វីដែលខ្វះខាតយើងបំពេញបន្ថែមរហូតអញ្ចឹងមួយទៀតវាមានផលប្រយោជន៍ទៅលើការនិស្សិតដល់ពេលយើងនិស្សិតនៅមន្ត្រីរាជការដែលចង់មិនបន្តបំពេញចំណេះដឹងបន្ថែមនៅរៀបរដ្ឋសភានេះគាត់នឹងបានមានលទ្ធភាពខ្ពស់ក្នុងការស្វែងរកការងារធ្វើហើយមួយទៀតគឺផ្ដល់តម្រូវការធនធានមនុស្សទៅដល់ក្រុមហ៊ុនស្ថាប័ននិងអង្គការនានា ដែលត្រូវការអ្នកជំនាញប្រើប្រាស់នោះតាមស្ថាប័នគេងាយស្រួលគឺយើងបំពេញឲ្យគ្រប់ដំណងដល់ឲ្យគេមកពេញចិត្តហ្មង ទី1បើយើងធ្វើខ្មែរធ្វើខ្ញុំគិតថាអតិថិជនគាត់សប្បាយចិត្តអ្វីដែលគាត់ធ្លាប់រស់នៅគាត់ធ្លាប់ឃើញហើយយើងទៅបំពេញអ្វីតុបតែងជាលក្ខណៈអីឲ្យមានការរំលឹកចងចាំនៅក្នុងអនុស្សាវរីយ៍របស់គាត់ហ្នឹងគាត់ពេញចិត្តជាងអាយកមករបៀប modern អីថ្មីដែលយើងមិនស្គាល់ជួនកាលយើងយល់មិនដល់វាអត់សប្បាយចិត្តទេ ថ្លៃប៉ុណ្ណាក៏ដោយប៉ុន្តែអ្វីដែលគេហៅរស់នៅនឹងជីវភាពសពថ្ងៃជាមួយយើងប្រឡូកជាមួយយើងនឹងវាធ្វើមករបៀបថាធម្មជាតិគឺខ្ញុំថាប្រជាពលរដ្ឋយើងចូលចិត្តនិយមច្រើនជាងអញ្ចឹងខ្ញុំសង្ឃឹមថានឹងបានទទួលផលហ្នឹងដល់ពេលបើយើងរៀននៅរៀនរដ្ឋសភាបាទសូមអរគុណចាចាសូមថ្លែងអំណរគុណចាអឺចំពោះការបកស្រាយរបស់អាដាមរដ្ឋសភាចាតាមប្រសាសន៍អាដាមមិញគឺ សិស្សនិស្សិតដែលអញ្ជើញមកទទួលការបណ្ដុះបណ្ដាលនៅរៀនដិតសភានៅលើមុខជំនាញតបតែងលម្អដោយដែលអាដាមមានប្រសាសន៍អញ្ចឹងគឺសិស្សនិស្សិតតម្រូវឲ្យមានរៀនជាជាមុខមុខវិជ្ជាជាមុខវិជ្ជាហើយនឹងមួយទៀតគឺត្រូវមានការអនុវត្តដែលក្នុងនោះអាដាមបានបញ្ជាក់ថាយើងអាចមានគូពីព្រោះហ្នឹងវាតកតងជាមួយនឹង design អញ្ចឹងយើងត្រូវមានគូមានជាគំនូហើយយើងសរសេរសារណាឬនិកាយបបត្តិដើម្បីបរិយាយទៅលើ អ្វីដែលយើងបាន រកឃើញហើយក្រោយមកយើងមានការពារទៀតមែនទេអាដាមចា មានការពារអញ្ចឹងនៅក្នុងការការពារហ្នឹងដូចជានៅក្នុងថ្នាក់ Master យើងមានការពារ3ដងហើយនិងថ្នាក់ PhD 4ដង4ដង ចាអញ្ចឹងនៅក្នុងហ្នឹង process នៅក្នុងការការពារសារណាឬនិកាយបត់ក៏ដូចដែលអឺ មុខវិជ្ជាមុនមុននៅក្នុងរ៉ោនទី1ទី2ទី3និងទី4ដែលលោកបានជម្រាបជូនចឹងដែរអញ្ចឹងនេះគឺជាលក្ខខណ្ឌពិសេសមិនថាមុខវិជ្ជាណាជាមុខវិជ្ជាណាទេនៅក្នុងរាជរដ្ឋាភិបាលកម្ពុជាគឺតម្រូវឲ្យអ្នកសិក្សាហ្នឹងគាត់បំពេញមុខមុខវិជ្ជាសិក្សារបស់គាត់ហើយគាត់ត្រូវសរសេរសារណាគឺចាំបាច់ចាសរសេរសារណាឬនិក្ខេបបទចានេះខ្ញុំចង់ជម្រាបអឺសួរទៅឯកឧត្តមបណ្ឌិតនុតសម្បត្តិសម្រាប់សំណួរដដែលចាតកតងនឹងជំនាញវិទ្យាសាស្ត្រ សុខាភិបាលតើដំណើរការនៃការបដិបដាលនៅរាជមន្ត្រីសភាកម្ពុជាហ្នឹងទៅលើជំនាញហ្នឹងយ៉ាងម៉េចដែរអៃដាមចា តម្រូវឲ្យសរសេរឬក៏អីយ៉ាងម៉េចចឹងដែរឬក៏យ៉ាងណាបាទបាទសូមអរគុណមិនខុសទេគឺថាជំនាញវិទ្យាសាស្ត្រសុខាភិបាល នៅរាជមន្ត្រីសភាកម្ពុជាហ្នឹងគឺត្រូវការសរសេរជានិក្ខេបបទសម្រាប់ថ្នាក់បណ្ឌិតហើយសរសេរសារណាសម្រាប់ថ្នាក់ Master ហើយនៅទីនេះយើងផ្ដល់ ឲ្យនិស្សិតរបស់យើងនៅចំណេះដឹងជាក់ស្ដែងនិងជំនាញចាំបាច់ដើម្បីឲ្យគាត់ទទួលជោគជ័យសម្រាប់នឹងជំនាញជាសុខាភិបាលរបស់យើងគឺផ្ដោតទៅលើជីវស្ថិតិការប្រមូលទិន្នន័យការគ្រប់គ្រងទិន្នន័យហ៎អំពីតម្លៃទៅលើហានិភ័យនៃជំងឺនិងការបង្កើតនៅយុទ្ធសាស្ត្រដើម្បីការពារប្រកបដោយប្រសិទ្ធភាពអញ្ចឹងនៅពេលនិស្សិតគាត់រៀនចប់ទ្រឹស្ដីអស់ហើយនៅទីនេះរៀនស្ដាប់ ជាប់ជំនាញអស់ហើយគាត់ជ្រើសរើសគំនិតមួយដើម្បីការពារនៅគំនិតរបស់គាត់ថាគាត់ចង់សិក្សាទៅលើស្អីមួយឧទាហរណ៍ថាគាត់សិក្សាថាតើយុទ្ធសាស្ត្រចក្រវាក់សាំងការពារជំងឺថ្លើមប្រភេទ B សម្រាប់កុមារនៅកម្ពុជាពីឆ្នាំណាដល់ឆ្នាំណាបានជោគជ័យឬទេហើយបើបានជោគជ័យយ៉ាងម៉េចបើបរាជ័យម៉េចគាត់មានគំនិតអញ្ចឹងជា concept របស់គាត់ អញ្ចឹងគាត់ត្រូវ design study មួយសម្រាប់ទៅសរសេរនិក្ខេបបទរបស់គាត់នឹងអញ្ចឹងការរក design ហ្នឹងឲ្យគាត់ទៅការពារចំពោះមុខគណៈកម្មការក៏ដូចជាគ្រូដឹកនាំរបស់គាត់នៅពេលដែលគណៈកម្មការគ្រូដឹកនាំរបស់គាត់ពិនិត្យហើយមើលទៅលើផ្លូវដើររបស់គាត់ដើម្បីឈានទៅរកការសម្រេចនៅគោលបំណងរបស់គាត់នេះហើយគឺគណៈកម្មការបានសម្រេចឲ្យគាត់កែលម្អឬក៏ការពារហៅថាប្លង់បដិសន្ធរបស់គាត់ហ្នឹងអានេះជាវគ្គទី1 នៅពេលដែលគាត់ឃើញជោគជ័យឬក៏ត្រូវបានកែលម្អហើយ គាត់នឹងត្រូវបន្តទៅការពារប្លង់លំអិតទៀតបានថាមុននឹងគាត់ដើរទៅដល់គំនិតដែលគាត់នឹងសរសេរនិកាយបទរបស់គាត់ហ្នឹងឬក៏សារណារបស់គាត់ហ្នឹងគឺគាត់ត្រូវមានឧបករណ៍ស្អីខ្លះគាត់ design study របស់គាត់តាមវិធីណាជា cross sectional study ឬជាអឺ observational study ឬក៏យ៉ាងម៉េចគាត់ត្រូវ design study នឹងមួយ យកមកឆ្លងគណៈកម្មការធំមួយទៀតឲ្យវាតម្លៃថាដើម្បីគាត់រកឃើញនៅនោះគាត់ត្រូវមានការសិក្សាមួយដែលមានអឺ design ច្បាស់លាស់ដែលសំអាងទៅលើក្បួនច្បាប់ដែលគេមានពីមុនមកហើយគាត់នឹងយកទិន្នន័យទាំងអស់នោះមិនមែនចម្លងស្នាដៃពីគេទេប៉ុន្តែគាត់យក reference ពីគេមកឧទាហរណ៍គាត់រកឃើញថានៅឧទាហរណ៍វិញ្ញាណ COVID-19 COVID-19 នៅសិង្ហបុរីប្រមាណហើយយុទ្ធសាស្ត្រគេធ្វើអីខ្លះបាទគេចាក់វ៉ាក់សាំងអីខ្លះ ហើយគេព្យាបាលយ៉ាងម៉េចឧទាហរណ៍ទេខ្ញុំលើកឧទាហរណ៍ចឹងនឹងជា reference មិនមែនគាត់យកចម្លងមកបោះគេទាំងដុលយកមកដាក់ក្នុងអត្ថបទគាត់អានឹងគេហៅថាលួចចម្លងស្នាដៃគេខ្វះក្រមសីលធម៌ក្នុងវិជ្ជាជីវៈសុខាភិបាលមិនតម្រូវឲ្យធ្វើរបៀបនេះគឺមនុស្សនោះគេហៅថាខ្វះក្រមសីលធម៌វិជ្ជាជីវៈឲ្យអញ្ចឹងគាត់អាចយក reference ពីគេបានយកព័ត៌មានពីគេបានត្រូវទៅរក្សាច្បាប់ដើមមកគេថាទិន្នន័យនេះខ្ញុំបានយកមកពីសិភៅនេះទំព័រទីប្រមាណចំណងជើង ទីប្រមាណហើយដោយអ្នកនិពន្ធណាឆ្នាំណាបាទនេះយើងអាហ្នឹងពេលដែលគាត់បានការពៀប្លង់បដោះអសនជាប់ហើយប្លង់លំអិតជាប់ហើយទើបគណៈកម្មការផ្ដល់សិទ្ធិឲ្យគាត់សរសេរនិកាយប្រវត្តិនៅពេលដែលគាត់សរសេរនិកាយប្រវត្តិហើយគាត់ទៅឆ្លងគ្រូដឹកនាំរបស់គាត់ពេលដែលគ្រូដឹកនាំរបស់គាត់ពិនិត្យទៅលើលទ្ធផលនៃការសរសេរហើយកែជាមួយគ្នារបស់ហើយមើលទៅឃើញថាស្នាដៃនេះអាចទទួលយកបាន ទៅផ្ញើជូនស្នាដៃទៅជូនគណៈកម្មការក៏ដូចខាងបណ្ដុះបណ្ដាលនោះដើម្បីបង្កើតគណៈកម្មការមួយទៀតពិនិត្យទៅលើស្នាដៃរបស់គាត់បាទពេលដែលគណៈកម្មការនោះឯកភាពហើយទៅគណៈកម្មការសម្រាប់កោះប្រជុំគ្នាដើម្បីវិនិតម្លៃធ្វើការការពារសត្វលបងរបស់គាត់ពេលនោះគណៈកម្មការទាំងអស់មាន7រូបនឹងធ្វើការវិភាគនិងវិនិតម្លៃទៅលើស្នាដៃរបស់គាត់តើការរកឃើញរបស់គាត់នឹង វាសមស្របឬទេត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសឬទេមានលួចចម្លងស្នាដៃឬទេក្រៅពីនោះគាត់ត្រូវ public ពីរអត្ថបទទៅលើអឺ journal នៅក្នុងស្រុកឬក៏ក្រៅស្រុកដើម្បីបង្ហាញថាអត្ថបទរបស់គេគាត់នឹងមិនបានប៉ះពាល់ទៅដល់ស្នាដៃស្នាដៃរបស់គេទេគឺថាពេលនោះគឺមានការតវ៉ាបើសិនជាគាត់យកអត្ថបទមកទៅសេនឹងវាប៉ះពាល់ទៅដល់ស្នាដៃស្រាវជ្រាវរបស់អ្នកណាមួយនោះគេមានសិទ្ធិតវ៉ាបាទអញ្ចឹងពេលដែលគាត់ជាប់អដែង លទ្ធផលរបស់គាត់នឹងហើយគណៈកម្មការវិយតម្លៃរួចអស់ហើយថាអាចអនុញ្ញាតឲ្យគាត់ទៅការពារបញ្ចប់បានដោយកែសម្រួលឬក៏កែតម្រូវយ៉ាងម៉េចនោះគាត់ត្រូវតែធ្វើតាមការណែនាំរបស់គណៈកម្មការរួចហើយទៅគាត់មានសិទ្ធិទៅការពារបញ្ចប់បាទនៅពេលការពារបញ្ចប់គឺមិនមែនទេថាចប់ភ្លាមទេគាត់ត្រូវយកអត្ថបទរបស់គាត់ទៅបោះពុំហើយតម្កល់ទុកផ្សព្វផ្សាយក្រោយដែលគាត់ផ្សព្វផ្សាយហើយគ្មានការប្រឆាំងពីអ្នកណាមួយទៅ និក្ខេបបទរបស់គាត់អាចចូលជាធរមានហើយជាសញ្ញាបត្របណ្ឌិតរបស់គាត់អញ្ចឹងយើងឃើញថាការរៀនរបស់គាត់គឺមានការតឹងតែងដែរគឺថាច្បាស់លាស់ត្រឹមត្រូវគឺប្រឡងបញ្ចប់មុខវិជ្ជានិងសរសេរនិក្ខេបបទឬសារណាមិនមែនប្រឡងចប់ចេញសញ្ញាបត្រប្រឡងចប់ចេញសញ្ញាបត្រទៅមិនមែនទេរៀនទិដ្ឋភាពគឺមានលក្ខខណ្ឌបែបនេះចំពោះវិស័យសុខាភិបាលបាទនេះជាខ្ញុំ សូមសង្ខេបដោយខ្លីនៅក្នុងមុខជំនាញវិទ្យាសាស្ត្រសុខាភិបាលនៅរាជរដ្ឋាភិបាលហើយខ្ញុំក៏សូមបង្ហាញទីដែរក្នុងការធ្វើគឺគាត់ត្រូវចុះទៅយកទិន្នន័យមិនអាចអង្គុយសរសេរបង្កើតទិន្នន័យខ្លួនឯងបានទេគាត់ត្រូវចុះទៅស្រាវជ្រាវយកទិន្នន័យដើម្បីបាននិក្ខេបបទគាត់ត្រូវចុះទៅ field ទៅយកទិន្នន័យដូចអ្វីដែលគាត់ចង់សរសេរដើម្បីឲ្យវាឆ្លើយតបទៅនឹងគំនិតហើយឆ្លើយតបទៅនឹង design study របស់គាត់បាទ នេះជាជាការសិក្សានៅលេខលទ្ធភាពយើងមិនមែន feel ទៅខាង speciality ទេមិនមែនជំនាញថាទៅវាកាត់បេះដូងទៅស៊ីជំរឿទៅនោះទៅអត់ទេនេះគឺខាង research យើងងាកមកខាងវិទ្យាសាស្ត្រសុខាភិបាលនៅរៀនលទ្ធភាពគឺសំដៅទៅ research អញ្ចឹងអ្នកដែលចេញទៅគាត់คล้ายជាអ្នកដឹកនាំគាត់คล้ายទៅជាអ្នកអនុវត្តការងារជាអ្នកគម្រោងដល់ជោគជ័យបាទនេះគឺចេញពីពីការសា រៀនសូត្រនេះព្រោះថាយើងបានឆ្លងកាត់ការធ្វើនិក្ខេបបទការមានតម្លៃរបស់គណៈកម្មការការស្រាវជ្រាវលើទ្រឹស្ដីការចុះទៅអនុវត្តផ្ទាល់នៅលើ field នៅលើអដែងកន្លែងយកទិន្នន័យបាទនេះជាការអ្វីដែលខ្ញុំសូមសង្ខេបខ្លីដោយសារពេលវេលាមានកំណត់ចំពោះមុខវិជ្ជាវិទ្យាសាស្ត្រសុខាភិបាលបាទសូមអរគុណចាសូមគ្រប់ថ្លែងអំណរគុណអាយដាមចាតាមប្រសាសន៍អាយដាមមិញហ្នឹងគឺលំអិតលមមសម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រសុខាភិបាលចា សម្រាប់សិស្សនិស្សិតដែលលោកកំពុងតែទទួលការបដិបដាក៏ដូចជាសាធារណជនទាំងអស់ដែលមានបំណងនឹងមកទទួលការបដិបដាផ្នែកឬក៏ជំនាញវិទ្យាសាស្ត្រសុខាភិបាលលោកបានជ្រាបហើយថាការបដិបដានៅរាជរដ្ឋាភិបាលកម្ពុជារបស់យើងมันផ្ដោតទៅលើជំនាញឧទាហរណ៍ថាដូចដូចអាយដាមលោកមានប្រសាសន៍ហ្មងជំនាញវះកាត់ឬក៏ជំនាញអីដូចនៅក្នុងថ្នាក់បញ្ញាបត្រទេប៉ុន្តែយើងនឹងងាកមកខាងផ្នែកការគ្រប់គ្រង management អីផ្សេងផ្សេង ហើយអ្វីដែលយើងផ្ដោតខ្លាំងទៅលើមុខជំនាញនឹងទៅទៀតនោះគឺផ្ដោតទៅលើការសិក្សាស្រាវជ្រាវហើយដំណើរការក៏ដូចជានីតិវិធីនៅក្នុងការទទួលការបដិបដាលគឺដូចនឹងមុខវិជ្ជាតបតែងលម្អដែរតម្រូវឲ្យសិស្សនិស្សិតអ្នកដែលគាត់ទទួលការបដិបដាលគាត់ត្រូវការសរសេរនិក្ខេបបទតាមដែលស្ដាប់មកប្រហែលរោនមកហ្នឹងគឺអាហ្នឹងគឺជាហាក់ដូចជាភាពភាពដាច់ដោយឡែកមួយចាដែលរាជរដ្ឋាភិបាលកម្ពុជាគាត់ បង្កើតកម្មវិធីបដោះបដានឹងមកគឺធ្វើម៉េចឲ្យតម្រង់ទិសអ្នកដែលមកសិក្សានៅទីនេះគាត់នឹងទៅជាអ្នកសិក្សាស្រាវជ្រាវច្រើនជាងចាដោយសារតែកម្មវិធីសិក្សារបស់រៀនរដ្ឋសភាកម្ពុជា design ចេញមកគឺផ្ដោតទៅលើការស្រាវជ្រាវច្រើនហើយសិស្សនិស្សិតទាំងអស់ហ្នឹងគាត់មុននឹងបញ្ចប់ក៏គាត់ត្រូវតែ ការពារសារណាឬនិកាយវិបត្តិរបស់គាត់ដែលស្ដាប់មិញហ្នឹងគឺ រៀងដូចតឹងតែងដែរប៉ុន្តែយ៉ាងណាក៏ដោយយើងមានលោកសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូនៅទីនេះគាត់ជួយចាជួយយើងច្រើនផ្ដល់ចំណេះដឹងផ្ដល់ជំនួយផ្ដល់ជាគំនិតច្រើនចាអឺដូចគ្នានេះដែរនេះខ្ញុំក៏ចង់ដឹងថាតើការបដិបដាលមុខជំនាញវិទ្យាសាស្ត្រកសិកម្មនិងអភិវឌ្ឍជនបទដោយដែលលោកបណ្ឌិតស៊ុនមន្ទិលលោកមានប្រសាសន៍មកអញ្ចឹងថាយើងមានជំនាញ3នៅទីនេះគឺមានជំនាញវិទ្យាសាស្ត្រសត្វវិទ្យាសាស្ត្រសត្វហើយនិងកសិកម្មនិងអភិវឌ្ឍជនបទចា តើដំណើរនៃការបណ្ដុះបណ្ដាលហ្នឹងមានលក្ខណៈប្រហាក់ប្រហែលជាមួយនឹងជំនាញដតីទៀតឬក៏មានអ្វីដាច់ដោយឡែកដែរទេលោកបណ្ឌិតចា៎បាទសូមអរគុណចំពោះសំណួរនេះអឺវាមានលក្ខណៈរួម ដូចគ្នាពីព្រោះយើងនៅក្នុងដំបូលនៃស្ថាប័នរាជបណ្ឌិតសភាតែមួយប៉ុន្តែ វាក៏មាន លក្ខណៈពិសេសដោយសារទៅតាមមុខជំនាញរបស់យើងបាទអឺនិយាយអំពីលក្ខណៈពិសេសនៃកម្មវិធីបណ្ដុះបណ្ដាលនេះគឺអឺកម្មវិធីយើង បែងចែកជា3បើសិនជាយើងនិយាយស្រួលស្ដាប់គឺថាការបដិបដាមុខវិជ្ជាទូទៅដែលយើងហៅថា basic course ការបដិបដាមុខវិជ្ជាឯកទេស specialized course ប៉ុន្តែសាកលវិទ្យាល័យខ្លះមុខវិជ្ជាឯកទេសហ្នឹងគាត់អាចប្រើថា core subject core course ឬក៏ selective អីអញ្ចឹងទៅបាទ elective អីអញ្ចឹងទៅណា ហើយនឹងផ្នែកទី3គឺការងារស្រាវជ្រាវ ដែលយើងបានឬវាគ្មិនរបស់យើងបានមានសហាយអឺខ្ញុំសូមបញ្ជាក់បន្តិច ដោយពីមុនខ្ញុំអត់បានបញ្ជាក់ថាអឺយើងមានភាពខុសគ្នារវាងបញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតបាទអឺរយៈពេលបណ្ដុះបណ្ដាលនៅរាជមន្ត្រីសភាថ្នាក់បញ្ញាបត្រជាន់ខ្ពស់គឺ2ឆ្នាំហើយបណ្ឌិតគឺ3ឆ្នាំយ៉ាងតិចអឺ 3ឆ្នាំបើសិនជាបេក្ខជនរបស់យើងរកឃើញឬក៏សរសេរជោគជ័យធ្វើ dissertation បានអញ្ចឹង3ឆ្នាំយ៉ាងតិចហើយបញ្ញាបត្រជាន់ខ្ពស់នេះវាជាចន្លោះកដាលរវាងការបដិបដាលដែលបានបដិបដាលថ្នាក់បញ្ញាបត្រជាមួយនឹងថ្នាក់បណ្ឌិតអញ្ចឹងនៅពេលដែលយើងរៀបចំ ជាកម្មវិធី គឺមានន័យថាយើងជ្រើសរើសយកមុខវិជ្ជាមួយចំនួនសំខាន់សំខាន់ដោយដែលខ្ញុំបរិយាយមិនរៀនទូទៅដោយការយើងរៀនបរិញ្ញាបត្រទេប៉ុន្តែរៀននៅមុខវិជ្ជា សំខាន់មួយចំនួនរៀនឲ្យចេះអឺធ្វើការស្រាវជ្រាវមានន័យថាចាប់ផ្ដើម ចេះរៀនខ្លួនឯងប៉ុន្តែមានរៀនជា course ចេះរៀនខ្លួនឯងចេះស្រាវជ្រាវទទួលបាននៅការបដិបត្តិផ្នែកការវិភាគលក្ខណៈ ដើម្បីឲ្យគាត់ឈានទៅហើយភាពខុសគ្នា ទៅថ្នាក់បណ្ឌិតមានន័យថាបណ្ឌិតគឺជាការរៀនដោយឯករាជ្យហើយ coaching ពីសាស្ត្រាចារ្យមួយពីរឬច្រើនរូបហើយតម្រង់ទិសមានន័យថា specialize ទៅរកឯកទេសបាទអញ្ចឹងនឹងភាពខុសគ្នាអឺនៅក្នុងនេះយើងការរៀបចំនេះ យើងចូលលើគួរការ4យ៉ាង គោលការណ៍ទី1គឺថាបដិបដាលឲ្យចំណេះដឹងវិទ្យាសាស្ត្រនិងការស្រាវជ្រាវច្បាស់លាស់អានឹងត្រូវតែធ្វើឲ្យច្បាស់លាស់ហើយដែលវាជាលក្ខណៈពិសេសនៃការងារបដិបដាលនៅទីនេះចំណេះដឹងវិទ្យាសាស្ត្រយល់ច្បាស់ហើយនឹងចេះការស្រាវជ្រាវសំខាន់ណាស់អញ្ចឹង research methodology ការវិភាគ statistic ត្រូវតែតម្រង់ទិសឲ្យ coaching ដើម្បីឲ្យនិស្សិតនឹងចេញទៅគឺចេះធ្វើកិច្ចការនឹងបាន បើមិនដូច្នោះទេអាតិនន័យរបស់យើងទៅយើងមិនចេះវិភាគគឺថាសូន្យយើងយើងយកទៅធ្វើ publication កម្រិតខ្ពស់អីមិនបានទេអញ្ចឹងតម្រង់ទិសថាបដោះបដានេះឲ្យមានចំណេះដឹងវិទ្យាសាស្ត្រនិងការស្រាវជ្រាវច្បាស់លាស់ឲ្យប្រើការបានចំណុចទី2អ្វីដែលយើង design មកនេះគឺថាបដោះបដានៅមុខវិជ្ជា មុខជំនាញដែលបំពេញការត្រូវការនៅទីផ្សារ ណាយើងត្រូវមើលយើងយើងថាទីផ្សាររបស់យើងឧទាហរណ៍ថាអូឥឡូវយើងនិយាយអំពីការចិញ្ចឹមសត្វយើងនិយាយអំពីការផលិតចំណីយើងនិយាយពីអីអានោះគឺថាតម្រង់គឺដើម្បីឲ្យទាំងអស់គ្នានឹងអាចមានមានធ្វើការងារនឹងបានហើយចំណុចមួយទៀតគឺបញ្ហាដែលដែលជាលក្ខណៈពិសេសមួយទៀតគឺថាធ្វើឲ្យមានសមត្ថភាពអ្នកដែលបានរៀនសូត្រហើយមានសមត្ថភាពមានគុណភាពខ្ពស់ហើយ ផ្សារភ្ជាប់ដែលយើងបាននិយាយពីផ្នែកមុនគឺឲ្យចេះការងារគ្រប់គ្រងគ្រប់គ្រងទិន្នន័យគ្រប់គ្រងលក្ខណៈដែលពីព្រោះអ្នកដែលរៀន Master នេះគឺទៅណាគាត់ក៏ត្រូវតែមានការងារធ្វើការនៅទីណាក៏ដោយគឺគាត់ត្រូវតែមានរោជាអ្នកគ្រប់គ្រងអញ្ចឹងយើងធ្វើឲ្យឲ្យឲ្យគាត់នឹងមានការរឹងប៉ឹងពីនឹងទៅបាទពីដើមឡើយការបដោះបដាគេតែងតែគិតទៅលើតាមវិទ្យាសាស្ត្រសុទ្ធប៉ុន្តែពេលដែលចាប់ទៅទៅធ្វើការ នឹងមានបញ្ហាពីរឿងបញ្ហាគ្រប់គ្រង management អីលាក់លាក់អញ្ចឹងនៅពេលនេះយើងត្រូវធ្វើអាហ្នឹងឲ្យអ្នកដែលប្រដោះប្រដាលហើយនេះគឺថាមានមានមានចំណេះដឹងអាហ្នឹងអាចទៅធ្វើការបានហើយចំណុចមួយទៀតគឺចំណុចទី3ដែលខ្ញុំបានលើកឡើងគឺបណ្ដុះបណ្ដាលអប់រំឲ្យមានសិលធម៌ moral យើងមើលឃើញថា moral មានន័យថាម៉េចណា moral មានន័យថាជាការគោរពជា respect moral មានន័យថាការដឹងគុណ អញ្ចឹងរៀនមកហើយនឹងឲ្យមានការដឹងគុណទៅអ្នកដែលជួយទំនុកបំរុងសកលវិទ្យាល័យលក្ខណៈប្រទេសជាតិរបស់យើងបាទអឺឲ្យចេះចែករំលែករៀនឲ្យកំតុកខ្លួនឯងដោយពួកយើងនេះយើងយើងទាំងអស់គ្នាអាយដាមបណ្ឌិតសភាចាបណ្ឌិតឡាក់ឡាក់យើងមានកិច្ចការផ្ទាល់ស្នូលរបស់យើងប៉ុន្តែយើងនៅតែមានចិត្តសមានចិត្តគឺថាចង់ចែករំលែកចេះដឹងតិចតួចរៀនមកនៅតែចេះចែករំលែកអញ្ចឹងយើងក៏បៀលអានឹងឲ្យឲ្យនិស្សិតរបស់យើងបាទ ចេះជួយគ្នាហើយនឹងការគ្រប់គ្រង support សំខាន់ណាស់យើងមិនមិនមិននេះត្រូវថាមានការសហការគ្នាមិនរំលោភមិនមកពៀនពៀនគឺថាមិនមិន violation គឺថាជួនកាលយើងទៅយកស្នាដៃលួចរបស់អ្នកនេះរបស់នោះវាវាអត់ទេណាបាទបាត់បង់បាទឲ្យមានវិន័យវិន័យសំខាន់ណាស់បើមានវិន័យការសិក្សាមិនមិនមិនវាវានឹងជួយខ្លាំងធ្វើឲ្យមាន ភាពសុខដុមនិងសេចក្តីសប្បាយរីករាយ រៀនហើយក៏ឲ្យត្រូវមានសបាយដែរសបាយនឹងការរៀនសូត្រត្រេកត្រអាលនឹងការរស់នៅនៅក្នុងសង្គមជាតិយើងហើយដែលមានសេចក្តីសន្តោសអញ្ចឹងអត់ទេបើសិនជានិស្សិតរបស់យើងទៅធ្វើការយើងអប់រំឲ្យចេះសន្តោសអ្នកណាដែលទុនខ្សោយយើងត្រូវជួយគាត់ណាសន្តោសហើយនឹងចុងក្រោយបំផុតគឺឲ្យមានសេចក្តីស្រឡាញ់សេចក្តីស្រឡាញ់ចំពោះអ្នកដែលរួមអាជីពការងារនៅក្នុងសេចក្តីស្រឡាញ់ជនរួមជាតិ សេចក្តីស្រឡាញ់ជាតិមាតុភូមិយើងបាទហើយនឹងចំណុចដែលមួយទៀតដែលខ្ញុំចង់រៀបចំគឺថាការរៀបចំកម្មវិធីបដិបដានេះដែលយើងរៀបចំនេះគឺឲ្យត្រូវមានភាពបត់បែន sexy ហើយស្របតាមបទដ្ឋានជាតិយើងមានខាងក្រសួងអប់រំរបស់យើងនិងយើងមានជានោមស្តង់ដាររបស់យើងអឺយើងត្រូវធ្វើឲ្យមានជាលក្ខណៈអន្តរជាតិស្តង់ដារខ្ពស់ ពីព្រោះដូចជាយើងរៀបចំនេះយើងបានពិនិត្យមើលអឺមហាវិទ្យាល័យជាច្រើននៅបណ្ដាប្រទេសជាច្រើនអឺយកយកមកពិនិត្យមើលថាតើយើងគួររៀបចំឲ្យគ្រីគូលឹមរបស់យើងមានកម្រិតនិយមយ៉ាងម៉េចដែលក្នុងន័យថារាជបណ្ឌិតសភាយើង គឺជាស្ថាប័នបណ្ដុះបណ្ដាលដែលមានកិច្ចការនុភាពជាងគេនៅកម្ពុជាយើងមានបណ្ដុំអ្នកប្រាជ្ញបញ្ញវន្តខ្ពស់នៅទីនេះអញ្ចឹងយើងត្រូវឈរទៅលើមេគាហ្នឹងហើយយើងបៀលរឿងហ្នឹង ឲ្យចេញជាផ្លែផ្កាបាទហើយដូចខ្ញុំបាទដូចជាបងពិធីការនេះបានជ្រាបហើយថាយើងបានមានកិច្ចប្រជុំមួយពីពីពីមុនហើយដែលយើងប្រម៉ែប្រមូលធនធានរបស់យើងធនធានរបស់យើងដែលមនុស្សដែលប្រកាយប្រកាយច្រើនណាស់បាទអឺសម្រាប់3មហាវិទ្យាល័យនេះយើងបានប្រម៉ែប្រមូលធនធានរបស់យើងបណ្ឌិតដែលល្បីល្បាញដែលកម្រិតអន្តរជាតិបាទ30 30នាក់ជាងហើយដែលមកពីប្រភពច្រើនប្រទេស 6 7ដល់ប្រទេសដូច្នេះខ្ញុំត្រឡប់មកវិញថានៅទីនេះយើងយើងនឹងមានកម្មវិធីដែលដែលវាប្លែកហើយដែលដែលយើងរុញឲ្យបានទទួលលទ្ធផលនិងគុណភាពដោយដែលខ្ញុំបានជំរាបជូនបងប្អូនទេសនិកជនបាទសូមអរគុណចាសូមគោរពថ្លែងអរគុណលោកបណ្ឌិតចាអឺហាក់ដូចជាក្បោះក្បាយហើយលោកក៏បានរំលឹកបន្ថែមតកតងជាមួយនឹងអឺ គោលការណ៍សំខាន់សំខាន់នៅក្នុងការបដិបដាលនៅរាជរដ្ឋាភិបាលកម្ពុជាដោយឡែកសម្រាប់មុខវិជ្ជាមុខជំនាញទាំង3ផ្នែកកសិកម្មនេះចាអ្វីដែលនេះខ្ញុំចាប់អារម្មណ៍ជាងគេគឺលោកបានផ្ដោតសំខាន់ទៅលើសមត្ថភាពរួមជាមួយនឹងសិលធម៌ការចេះធ្វើការជាមួយអ្នកដតីការមានសេចក្តីស្រឡាញ់សន្តោសប្រណីនៅក្នុងរូបរាងកាយរបស់មនុស្សម្នាក់ម្នាក់ដោយដែលយើងនិយាយថាក្នុងខ្លួនយើងបើមានតែចំណេះដឹងប៉ុន្តែអត់មានសិលធម៌អត់មានអីក៏យើងមិនអាច ចាត់ថាខ្លួនយើងបានជោគជ័យដែរចាគិតតែលុយពេកគិតតែជោគជ័យពេកប៉ុន្តែភ្លេចថាអ្វីទៅជាក្រមសិលធម៌វិជ្ជាជីវៈអ្វីទៅជាក្រមសិលធម៌ក្នុងភាពជាមនុស្សក៏យើងមិនចាត់ថាជាជោគជ័យនៅលើអាជីពរបស់យើងដែរចាបន្តទៅទៀតនេះនេះខ្ញុំចង់អឺបកគលសំដួលដដែលជូនទៅអាយដាមបណ្ឌិតឈិតបណ្ឌិតចាអឺការរៀនមុខវិជ្ជា IT នៅរាជវិទ្យាកម្ពុជាការបដិបដាលមានមានលក្ខណៈដាច់ដライ ទេឬក៏ពិសេសឬក៏ត្រូវការសរសេរឬក៏មានបង្ហាញអីដូចខាងតុបតែងលម្អដែរទេអាយដាំចាបាទអឺខ្ញុំមិនចង់ឲ្យ ខាត់ពេលច្រើន គឺខ្ញុំសូមជម្រាបដោយខ្លីថាតកតងទៅនឹងវិធីសាស្ត្រដែលយើងផលិត អ្នកបច្ចេកទេសចេញពីអឺស្ថាប័នយើងទៅនេះ គឺដោយដែលវាគ្មិនទាំងអស់បានលើកឡើងអញ្ចឹងគឺសម្រាប់ បរិញ្ញាបត្រជាន់ខ្ពស់ទៅឆ្លងកាត់នៅការគណៈកម្មការចំនួន3ដងសម្រាប់ថ្នាក់បណ្ឌិតត្រូវ4ដងចឹងទៅគឺมันខុសប្លែកគ្នាទេគ្រាន់តែថា អ្វី ដែលយើងលើកនៅទីនេះខ្ញុំចង់ប្រើពាក្យមួយ ពាក្យហ្នឹងគឺជាពាក្យដែលខាង វិទ្យាសាស្ត្រពិតគេចំណាំតប្រើហ្នឹងគឺចង់និយាយថា ការសិក្សាស្រាវជ្រាវ គឺជាលក្ខខណ្ឌចាំបាច់ ដើម្បីឲ្យទទួលបានសញ្ញាបត្រនៅទីនេះហើយការសម្រេចបាននៅលទ្ធផលគឺជាលក្ខខណ្ឌគ្រប់គ្រាន់អញ្ចឹងរបស់ពីរហ្នឹងគឺគេហៅថាលក្ខខណ្ឌចាំបាច់និងគ្រប់គ្រាន់បាទចាំបាច់សម្រាប់រាជមន្ត្រីសភាគឺត្រូវតែមាន សារណាមាននិខិបបត្តិនឹងដាច់ខាតអឺគ្រាន់តែខ្ញុំចង់បន្ថែមបន្តិចបន្តួចថាតកតងទៅនឹងមុខវិជ្ជា IT ដូចដែលខ្ញុំបានលើកមកអញ្ចឹងថាយើងមិនមែនជាអ្នកដើរមុខគេនៅក្នុងពិភពលោកទេសួរថាចុះអញ្ចឹង IT នៅស្រុកខ្មែរនឹងបង្កើតធ្វើអីបាទមុខវិជ្ជានឹងបង្កើតធ្វើអីអញ្ចឹងបើមិនដើរមុខគេទេខ្ញុំអាចនឹងឆ្លើយបានដោយខ្លីថាពិភពលោករៀងរាល់ពេលដែលគេធ្វើអ្វីមួយ គឺគេគិតទៅលើវិសាលភាពនៃប្រទេសរបស់គេប៉ុន្តែទ្រឹស្ដីនោះយើងយកមកពិនិត្យមើលថាតើវាអនុវត្តបាននៅស្រុកខ្មែរឬក៏អត់អាហ្នឹងហើយគឺជាចំណុចដែលយើងត្រូវធ្វើការស្រាវជ្រាវ ខ្ញុំចង់ជម្រាបថា ពិភពលោក គេចែងជាទ្រឹស្ដីរួមក៏ប៉ុន្តែ ការអនុវត្តនៅប្រទេសយើងកើតឬក៏មិនកើតយ៉ាងណានោះគឺជា ភារកិច្ចរបស់កូនខ្មែររបស់ អ្នកបច្ចេកទេសខ្មែរអ្នកស្រាវជ្រាវខ្មែរដែលត្រូវដោះស្រាយសូមអរគុណបាទខ្ញុំជូនប៉ុណ្ណឹងចាសូមថ្លែងអំណរគុណចាចម្លើយខ្លីខ្លឹមចាអឺខ្លីខ្លឹម ព្រោះអាហ្នឹងគឺយើងចង់បានដែរចង់និយាយថារាល់ថ្ងៃនេះយើងសម្លឹងទៅមើលពិភពខាងក្រៅហ្នឹងថាអូ IT គេដល់ជើងមេឃអស់ហើយលោកគ្រូតើយើងនៅនេះធ្វើអីឥឡូវអាយដាមលោកបានបញ្ជាក់ហើយថាយើងសម្លឹងមើលទៅថាក្នុងបរិបទប្រទេសយើងហ្នឹងយើងត្រូវធ្វើអីខ្លះយើងអនុវត្តអីខ្លះ បានយើងសិក្សាស្រាវជ្រាវទៅអ្នកដែលទទួលបានការបដិបដាលហ្នឹងហើយដោយដែលវាគ្មិនទាំង4រូបរបស់យើងលោកមានប្រសាសន៍អញ្ចឹងអ្វីដែលយើងត្រូវការបំផុត គឺបណ្ដុះបណ្ដាលអ្នកចំនួនក្រោយ បណ្ដុះបណ្ដាលអ្នកចំនួនក្រោយដើម្បីកុំឲ្យប្រទេសយើងហ្នឹងថ្លែងចេញមកគឺដោយដែលអាយដាមបណ្ឌិតភាសាលោកមានប្រសាសន៍ខ្វះធនធានពេលណាមានជំនួយមកយើងអត់មានមនុស្សធ្វើគេយកអ្នកក្រៅចូលមកយកអាលុយដែលជំនួយហ្នឹងលើសពី50%ត្រឡប់ចេញទៅវិញហ្នឹងគឺជាបញ្ហាមួយដែរអញ្ចឹងស្ថាប័នរៀបរដ្ឋសភាកម្ពុជាក៏ដើរតួយ៉ាងសកម្មនិងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធាន សម្រាប់យកមកបម្រើការនៅ ក្នុងប្រទេសជាតិរបស់យើងបម្រើការឲ្យ ផលប្រយោជន៍ប្រទេសជាតិរបស់ខ្លួនឯងផ្ទាល់ចាអឺមុននឹងបញ្ចប់កម្មវិធីនាងខ្ញុំក៏សូម អនុញ្ញាត ក្រុមជើញអឺវាគ្មិនទាំង4រូបផ្ញើសារចាផ្ញើសារជូនទៅដល់សិស្សនិស្សិតទាំងអស់ដែលលោកកំពុងតែទទួលការបដិបដាលនៅរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសាធារណជនដែលលោកមានបំណងនឹងចូលមកបណ្ដុះបណ្ដាលនៅទទួលការបណ្ដុះបណ្ដាលនៅក្នុងរាជរដ្ឋាភិបាលកម្ពុជាតើអឺ អាយដាមក៏ដូចជាលោកគ្រូបណ្ឌិតមាន សារដូចជាមតិផ្ដាំផ្ញើយ៉ាងណាដែរជូនដល់ទស្សនិកជនលោកកំពុងតែតាមដានទស្សនាសូមក្រុមអញ្ជើញអាយដាមនិតស្ពីចាចាបាទជាកិច្ចចុងក្រោយ ខ្ញុំសូមអរគុណដល់ទស្សនិកជន ដែលបានតាមដាននៃការផ្សព្វផ្សាយពីផ្នែកមនុស្សម្ដាលនៃរាជរដ្ឋាភិបាលយើងទាំងគ្រប់ជំនាញនេះហើយដោយឡែកផ្នែកខាងតុបតែងលម្អស្ថាបត្យកម្មខ្ញុំនេះខ្ញុំ សូមអំពាវនាវដល់បងប្អូនដែលជានិស្សិតដែលបានបញ្ចប់បរិញ្ញាបត្រហើយចង់បន្តការសិក្សាណាមិនត្រឹមនិស្សិតទេនិងមន្ត្រីរាជការយើងដែលក៏ចង់បំពេញជំនាញមុខជំនាញរបស់គាត់នឹងបន្ថែមដើម្បីឲ្យកាន់តែមានជំនាញរបស់គាត់នឹងកាន់តែទូលំទូលាយហើយនឹងមានចំណេះដឹងដឹងវិជ្ជាជីវៈនឹងពិតប្រាកដហើយនឹងទៅតាមស្តង់ដារត្រឹមត្រូវនោះហើយនឹងមានការទទួលស្គាល់ហើយនឹង គេហៅគុណភាព និងប្រសិទ្ធភាពខ្ពស់សូមអញ្ជើញបើយើងចាប់អារម្មណ៍មកចុះឈ្មោះរៀននៅរៀបរដ្ឋសភាយើងនេះទៅហើយយើងគិតថាយើងនឹងជាអ្នកស្នងវេនបន្តបន្តបន្ទាប់នៃជំនាញរបស់យើងនឹងជួយ ជាអ្នកចូលរួមចំណែកក្នុងការពង្រីកធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើងបាទសូមអរគុណចាសូមគ្រប់ថ្លែងអរគុណចាជាបន្ត សូមអនុញ្ញាតក្រុមជើញឲ្យដល់មិត្តលិទ្ធនុតសម្បត្តិចា បាទអរគុណចំពោះការចូលរួមស្ដាប់ក៏ដូចជាទស្សនារបស់ទូទស្សនិកជនយើងទាំងអស់អឺនៅទីនេះខ្ញុំគ្រាន់តែសូមមានមតិខ្លីថាចំពោះការសិក្សានៅរៀនវិទ្យាកម្ពុជា គឺយើងផ្ដោតសំខាន់ទៅលើការស្រាវជ្រាវគឺជាការស្រាវជ្រាវមួយប្រកប ដោយ ក្រមសីលធម៌វិជ្ជាជីវៈហើយយើង មិនមែនស្រាវជ្រាវយកមកបោះចោលទេគឺស្រាវជ្រាវហើយ យកលទ្ធផលនឹងទៅអនុវត្តឲ្យចេញជាផ្លែផ្កាហើយការស្រាវជ្រាវឬក៏ការដែលយើង បានមកធ្វើការនៅរាជរដ្ឋាភិបាលមករៀនសូត្រនៅរាជរដ្ឋាភិបាលកម្ពុជា គឺជាកិត្តិយសសម្រាប់យើងដូច្នេះបងប្អូនក៏ដូចជាអាដាមលោកលោកស្រីដែលកំពុងតែរៀននៅថ្នាក់ដែលវិទ្យាសាស្ត្រសុខាភិបាលថ្នាក់បណ្ឌិតក៏ដូច Master សប្តាហ៍ថ្ងៃនេះត្រូវប្រឹងប្រែងបន្តទៀតគឺទី1គឺការស្រាវជ្រាវដោយខ្លួនឯងការ រៀនដោយខ្លួនឯងនេះគឺជារឿងសំខាន់ណាស់ព្រោះដល់ថ្នាក់បណ្ឌិតគឺការសិក្សាស្រាវជ្រាវខ្លួនឯងជារឿងសំខាន់ហើយទី2នៅរៀនរដ្ឋាភិបាលកម្ពុជា ខ្ញុំក៏បានអញ្ជើញលោកគ្រូអ្នកគ្រូដែលមានបទពិសោធន៍ល្បីល្បីនៅ ក្រសួងសុខាភិបាលក៏ដូចជាវិទ្យាស្ថាន សុខភាពសាធារណៈដែលគាត់មានបទពិសោធន៍ជំនាញជំនាញឲ្យមកជួយបន្ថែមនៅរៀបរដ្ឋសភាយើងក្រោមកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីបង្កើននៅគុណភាពបណ្ដុះបណ្ដាលហើយ ខ្ញុំគិតថានៅរៀនប្រសិទ្ធភាពនេះទី1ហើយដែលបណ្ដុះបណ្ដាលផ្នែកបណ្ឌិតវិទ្យាសាស្ត្រសុខាភិបាលក៏ដូចជា Master ហើយសុខាភិបាលដូច្នេះខ្ញុំសង្ឃឹមថាអលោកលោកស្រីទស្សនិកជនបងប្អូននិស្សិតក៏ដូចជាអលោកលោកស្រីដែលជាបណ្ឌិតដែលមានចំណាប់អារម្មណ៍គឺឱកាសបានបើកចំហហើយដូច្នេះលោកអាច apply ចូលមករៀនបានឲ្យតែលោកមានសញ្ញាបត្រគ្រប់គ្រាន់និងគ្រប់អដែង curriculum ដែលបានដាក់ដោយសារដោយអឺ រាជរដ្ឋាភិបាលកម្ពុជា គឺលោកអាចរៀនបាននៅទីនេះដូច្នេះខ្ញុំមានមតិប៉ុណ្ណឹងហើយក៏សូមអរគុណចំពោះការចូលរួមហើយសង្ឃឹមថាលោកស្រីនឹងចូលរួមដើម្បី កែលម្អក៏ដូចជាចូលរួមដើម្បី ផលប្រយោជន៍ប្រទេសជាតិយើងបណ្ដុះបណ្ដាលធនធានមនុស្សកម្រិតខ្ពស់របស់ប្រទេសយើងដើម្បីឲ្យដើរទាន់ទៅប្រទេសជាតិជិតខាងបាទសូមអរគុណបាទចាសសូមគោរពថ្លែងអំណរគុណជាបន្តសូមអនុញ្ញាតក្រុមជើញលោកបណ្ឌិតស៊ុនសុធឿនចាស បាទសូមអរគុណនេះប្រហែលជាសារចុងក្រោយដែលខ្ញុំបាទចង់ជូនទៅជាពិសេសគឺនិស្សិតដែលដែលហើយនឹងទស្សនទស្សនិកជនរបស់យើងអឺចំណុចទី1អឺខ្ញុំយល់ថាអឺរៀនអីដែលខ្លួនស្រឡាញ់ចូលចិត្តសំខាន់ណាស់បើសិនជាយើង មើលមុខវិជ្ជាមានច្រើននៅក្នុងរាជមនិតសភារបស់យើង មាន ច្បាប់មានកសិកម្មមាន IT អឺ មានវិជ្ជសាស្ត្រសុខាភិបាលលក្ខណៈឡាអញ្ចឹងយើង ជ្រើសអីដែលយើងចូលចិត្តយើងស្រឡាញ់បើសិន ជាយើងស្រឡាញ់នៅមុខវិជ្ជានឹងហើយការរៀនសូត្ររបស់យើងហើយនឹងកិច្ចការរបស់យើងវា productive បាទនឹងបានផលល្អទី1ទី2បើបានរៀនហើយត្រូវរៀនឲ្យចេះច្បាស់លាស់ណាកុំរៀនប្រប្រូលហើយរៀននៅដើម្បីឲ្យចប់ទៅប្រាសការបានអានោះសំខាន់ណាស់បាទបើមិនអញ្ចឹងឯងយើងនឹងស្ដាយក្រោយមួយជីវិត រៀនហើយជួនកាលបានសញ្ញាបត្រហើយប៉ុន្តែយកទៅធ្វើអីអត់កើតបាទហើយយើងនឹងមានវិបដិសារីរបៀបរៀននេះមិនមែនគ្រាន់តែរៀនគេហៅថារៀនខំប្រឹងរៀននោះទេប៉ុន្តែគេមានធម៌គេថា smart study smart study ចេះពីរបៀបរៀន បាទចេះពីរបៀបរៀនហើយយើងឃើញថាក្រៅពីសិក្សារៀនសូត្រនឹងហើយក៏ត្រូវដូចដែល course យើង design នេះដែលយើងរៀបចំនេះ គឺមិនត្រឹមតែរឿងការងារបច្ចេកទេសការអនុវត្តទេប៉ុន្តែតែត្រូវរៀនឲ្យស្វែងយល់ពីគោលនយោបាយពីយុទ្ធសាស្ត្ររបស់ជាតិណាពីច្បាប់លិខិតបទដ្ឋានពីសេដ្ឋកិច្ចសង្គមណារបស់ជាតិនិងអន្តរជាតិអាហ្នឹងបានយើង ចេះបច្ចេកទេសផងបានយើងអាចទៅចាប់បាននៅកិច្ចការគ្រប់គ្រងទៀតហើយសំខាន់ទៀតគឺភាសានិងកុំព្យូទ័រហើយ IT ដូចដែលអាយដាមវាគ្មិនបានមានភាសា ភាសានិង IT នេះសំខាន់ ហើយកុំភ្លេចថាបើសិនជាបានចូលរៀនហើយយើងបង្កើតជា networking networking socialize ជាមួយគ្នាយើង បានទទួលព័ត៌មានពីនេះពីនោះយើងចែកគ្នាសំខាន់ហើយខ្ញុំលើកចិត្តទឹកចិត្តថាសូមឲ្យខិតខំរៀនសូត្រធ្វើស្បិតតែបងប្អូនមានបញ្ញាបត្រហើយឬក៏មាន master ហើយអញ្ចឹងបញ្ញាបត្រជាន់ខ្ពស់ហើយអញ្ចឹងការរៀនសូត្រទៅទៀតឲ្យមានចំណេះកាលណាយើងមានចំណេះយើងត្រូវយល់ថាការរស់នៅក្នុងបច្ចុប្បន្ននេះវាជាការប្រកួតប្រជែង survival អញ្ចឹង បើសិនជាយើង មាន សមត្ថភាពទៅយើងអាចមានប្រៀបបាទប្រកួតប្រជែងខ្ញុំនិយាយក្នុងន័យល្អទេប្រកួតប្រជែងដើម្បីនឹងយើងប្រជែងបង្ហាញកិច្ចការរបស់យើងធ្វើហើយខ្ញុំជូនយោបល់ថាសូមឲ្យពិចារណាថារាជមន្ត្រីសភាកម្ពុជា គឺជាស្ថាប័នមួយ ដែលស័ក្តិសមសម្រាប់ការវិនិយោគរបស់បងប្អូននិស្សិតនិងអស់លោកទាំងអស់បាទសូមអរគុណបាទ ចាសូមថ្លែងអំណរគុណជាចុងក្រោយសូមជូនវេទិកាទៅឯកឧត្តមបណ្ឌិតឈិតវណ្ណរិទ្ធចាបាទអឺខ្ញុំគ្រាន់តែចង់ជម្រាបជូន ចំណុចមួយ ដែលជាលក្ខណៈពិសេសគឺគេប្រើពាក្យថាជាគុណវុឌ្ឍគុណវុឌ្ឍគឺបានន័យថាសមត្ថភាពនៃអ្នកស្រាវជ្រាវ ដែលបានបញ្ចប់ ទទួលសញ្ញាបត្រពីរាជបណ្ឌិតសភាគឺមានចំណុចមួយ ដែលយើងត្រូវដឹងដែរថា ក្រៅពីខ្លាយខ្លួនជាអ្នកសិក្សាស្រាវជ្រាវអ្នកយល់ដឹងផ្នែកជំនាញរបស់ខ្លួនគឺយើងនឹងទទួលបានគុណវុឌ្ឍមួយផ្សេងទៀតគឺចេះបញ្យលគេអាការចេះបញ្យលគេនឹងក៏ជាចំណុចសំខាន់ដែរនៃឋានៈក្នុងនាមជា អ្នកបរិញ្ញាបត្រជាន់ខ្ពស់ខុសពីបរិញ្ញាបត្រធម្មតាដែល គ្រាន់តែដឹងទេក៏ប៉ុន្តែឲ្យទៅបញ្យល់គេជួនកាលបញ្យល់កើតចំណែកឯបញ្ញាបត្រជាន់ខ្ពស់គឺដឹងយល់ហើយអាចបញ្យល់គេបាននឹងគឺជាចំណុចពិសេសដូចដែលយើងបានលើកឡើងអញ្ចឹងថាសារណាឬមួយកនិខេបបត្តិនឹងជារបស់ដែលចាំបាច់ដើម្បីនឹងទទួលបានសញ្ញាបត្រអឺលើពីនឹងទៅទៀតការសិក្សារៀនសូត្រនៅរៀនដិតសភាគឺយើង សង្កេតឃើញថាយើងបានផ្ដោតសំខាន់ទៅលើឥឡូវហ្នឹងគឺប្រព័ន្ធព័ត៌មាន ធ្វើម៉េចនោះឲ្យបានច្រើនតាមដែលអាចព្រោះស្រុកយើងគឺយើងនៅខ្វះព័ត៌មានច្រើនបាទបាទអញ្ចឹងគឺខ្ញុំចង់ជម្រាបថាយើងគឺផ្ដោតទៅលើរឿងហ្នឹងអញ្ចឹងសូមអញ្ជើញចូលមកជួយ ដើម្បីយើងធ្វើការសិក្សាស្រាវជ្រាវទាំងអស់គ្នាយើងនឹងប្រមូលបានផលទាំងអស់ដែលប្រទេសយើងនៅខ្វះខាតច្រើនបាទសូមអរគុណ ចាសូមថ្លែងអំណរគុណចាទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីមេត្រីកម្មវិធីកិច្ចពិភាក្សាទុកមូលវគ្គទី5របស់យើងស្ដីពីសារៈសំខាន់នៃការសិក្សាមុខជំនាញសម្រាប់ថ្នាក់ក្រោយបរិញ្ញាបត្រនៅរាជរដ្ឋាភិបាលកម្ពុជានាវេលាព្រឹកនេះបានមកដល់ទីបញ្ចប់ហើយនេះខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដល់កិត្តិយសអញ្ជើញចូលរួមរបស់វាគ្មិនទាំង4រូបរបស់យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនិកជនទាំងអស់ដែលបានចំណាយពេល វេលាដើម្បីទស្សនាកម្មវិធីរបស់យើងតាំងពីដើមរហូតដល់ចប់សូមខន្តីអភ័យទោសចំពោះកំហុសឆ្គងទាំងឡាយណាដែលកើតឡើងជាយថាហេតុកើតមាននៅក្នុងកម្មវិធីនេះឆ្លៀតក្នុងឱកាសនេះដែរនេះខ្ញុំសូមជម្រាបជូនសាធារណជននិងសិស្សនិស្សិតទាំងអស់ឲ្យបានជ្រាបថាវគ្គសិក្សាថ្មីនៃស្ថាប័នរាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃទី27ខែវិច្ឆិកាខាងមុខនេះហើយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្រាវជ្រាវនៃរាជរដ្ឋាភិបាលកម្ពុជា មានបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិតលើ មុខជំនាញដូចតទៅទី1មានមុខជំនាញវិទ្យាសាស្ត្រនយោបាយវិទ្យាសាស្ត្រសេដ្ឋកិច្ចវិទ្យាសាស្ត្រសុខាភិបាលវិទ្យាសាស្ត្រអប់រំរដ្ឋបាលសាធារណៈបច្ចេកវិទ្យាព័ត៌មាន នីតិសាស្ត្រប្រវត្តិវិទ្យាភាសាវិទ្យាគណិតវិទ្យាទស្សនវិទ្យាអក្សរសិល្ប៍កសិកម្មនិងអភិវឌ្ឍជនបទវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រសត្វសិល្បៈភាពយន្តសិល្បៈតន្ត្រី វិចិត្រកម្មគ្រប់គ្រងធុរកិច្ចនិងគ្រប់គ្រងទេសចររួមជាមួយនឹងមុខជំនាញដទៃទៀតចា៎ នេះខ្ញុំក៏សូមជម្រាបជូនដល់ទូរទស្សនិកជនប្រិយមិត្តសិស្សនិស្សិតទាំងអស់ឲ្យបានជ្រាបថាលោកអ្នកអាចទស្សនាកម្មវិធីកិច្ចពិភាក្សាតុកមូលទាំង5វគ្គរបស់យើង សារជាថ្មីម្ដងទៀតនៅលើទំព័រ Facebook របស់រាជមណ្ឌលសភាកម្ពុជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវនិង Facebook Page របស់អាយដាមបណ្ឌិតសភាចារសុកទូចាខណៈពេលនេះដែរនេះខ្ញុំសុភ័ក្ររួមជាមួយនឹងវាគ្មិនទាំង4រូបរបស់យើងសូមអរគុណនិងសូមជម្រាបលាចាអរគុណច្រើន